ផ្នែកជាបឋមខ្ញុំកាន់ការក្រាបថ្វាយបង្គំចំពោះប្រជុំ3នៃព្រះត្រៃរតដោយសេចក្តីគោរពជ្រះថ្លាដល់គង់ពោះលោកសូមក្រាបថ្វាយបង្គំចំពោះគុណចាស់ពធារានធិរៈគ្រប់ព្រះអង្គដោយសេចក្តីគោរពជ្រះថ្លាសូចប្រាន់ពលោកលោកស្រីនិងនាងកញ្ញាញញឹមពិតបរិស័ទទាំងអស់ដែលកំពុងទទួលសនាការឡាយផ្ទាល់ផ្សាយចេញពីមជ្ឈមណ្ឌលលោកពធកម្ពុជាក្រមវត្តរតនារាម ទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីជាទីរាប់អានថ្ងៃនេះគឺថ្ងៃសៅរ៍មួយកើតខែភទ្របទឆ្នាំឆ្លឆ្នាំខាល ចត្វាស័កពុទ្ធសករាជ2566ត្រូវនៅថ្ងៃទី27ខែសីហា ឆ្នាំ2022សូមស្វាគមន៍ប្រិយមិត្តទាំងអស់មកចូលក្នុងកម្មវិធីនេតិវិភាសាវេទិកាវិភាសាស្ដីពីសេចក្តីប្រកាសស្ដីពីសិទ្ធិមនុស្សជាសកល ស្ដីពីសិទ្ធិមនុស្សអន្តរជាតិហៅកាត់ថា UNUDHR វេទិការបស់យើងមិនបានស៊ីជម្រៅទៅក្នុងកិច្ចពិភាក្សាសិទ្ធិមនុស្សអន្តរជាតិ ផ្សព្វផ្សាយព័ត៌មានផ្សេងផ្សេងពាក់ព័ន្ធទៅក្នុងសិទ្ធិមនុស្សត្រូវការនៅសិទ្ធិមនុស្សអន្តរជាតិសិទ្ធិមនុស្សដើម្បីឲ្យយុវជនរបស់យើងបានដឹងបានជ្រាបអំពីសេចក្តីប្រកាសស្តីអំពីសិទ្ធិមនុស្សនឹងដើម្បីឲ្យពួកគាត់នឹងបានជ្រាបច្បាស់នៅក្នុងសិទ្ធិមនុស្សប៉ុន្តែយ៉ាងណាក៏ដោយក៏យើងមិនបានយកនៅឯកសារនៅមក មកពិភាក្សានៅឡើយទេដោយសារតែវាគ្មិនរបស់យើងលោកគឹមគូគាត់ជាប់រវល់មិនទាន់បានរៀបចំឯកសារហើយដូច្នេះយើងធ្វើទីការវេទិកាដើម្បីវាយបញ្ចូលទៅអាយដែលពាក់ព័ន្ធទៅក្នុងដាច់បងគ្រូអគុណចាស់ដែលជា អ៊ីនធឺណិតព្រះអង្គគ្រូមិនសូវប្រកែសោះមួយរយៈហ្នឹងមានបញ្ហាបច្ចេកទេសសូមស្វាគមន៍ញាតិញោមពិតបរិស័ទប្រិយមិត្តទាំងអស់មកជួយមុនវាគ្មិនរបស់យើងអញ្ចឹងគឺញាតិញោមបយើងទាំងអស់គ្នាបានស្គាល់ហើយថាវាគ្មិនទាំងពីរនាក់នឹងតែតែចូលក្នុងវេទិការបស់យើងជាប្រចាំគឺបងលីកថាញ់តឹងហើយគុណចាស់ទៀតថេនណាសូមស្វាគមន៍ឥឡូវខ្ញុំក៏បានទទួលបាននៅ ណាបានទទួលបាននៅព័ត៌មានមួយដែលពាក់ព័ន្ធទៅក្នុងមនោគមវិជ្ជាហើយមានសំណួរផ្ទាល់ដែលជាយុវជនរបស់យើងនៅក្នុងដណ្ដីកម្ពុជាក្រមយើងហ្នឹងគាត់ផ្ញើសារមកសួរហើយពីព្រោះខ្ញុំមិនបានបង្ហោះនៅវាអឺវីដេអូមួយគុណចាស់បានឡាយជាមួយខ្ញុំបណ្ណាហ្នឹងហើយនឹងបានកាត់តដល់ឆ្នាំគាត់បានសួរសំណួរទៅលើមនោគមវិជ្ជា ដូចជាប្អូនប្រុសម្នាក់នេះឈ្មោះថាភូមិខ្មែរនេះគាត់សូមសួរថាសូមជួយបកស្រាយពាក្យថាមនោគមវិជ្ជាផងគុណចាស់ព្រោះខ្មែរក្រមភាកច្រើនអត់យល់ពាក្យនឹងទេសូមអរគុណសូមអរគុណឥឡូវខ្ញុំកណាសូមបកលទូនាទីឲ្យគុណចាស់ច័ន្ទវិរិយធម្មមេត្តាបកស្រាយទៅលើ ពាក្យនឹងមើលថាតើពាក្យថាមនោគមវិជ្ជាដី ដែលគាត់បានសួរហ្នឹងតើបានន័យយ៉ាងណាសូមមុនទៀតបាទអរគុណព្រះអង្គគ្រូថ្លែងគុំសូមមស្ការប្រណត្រ័យហើយថ្លែងគុំដោយគុណគ្រប់អង្គនៅឯទូទាំងពិភពលោកនៅថ្លែងគុំជាពិសេសព្រះអង្គគ្រូដែលមានគុណសម្បត្តិមួយចំនួនធំនៅដែនដីកម្ពុជាក្រោមដែលបានខិតខំអឺពង្រលបង្ហាត់បង្រៀន ទៅដល់យុវជនកុមារាកុមារីខ្មែរក្រមឲ្យចេះអក្សរសាស្ត្រខ្មែរណាសូមទទួលនៅការគោរពរបស់ខ្ញុំគណៈដោយសេចក្តីគោរពចំពោះលោកគ្រូអ្នកគ្រូខំបង្រៀនសាសនៅមាតុភូមិសូមទទួលនៅសេចក្តីរាប់អានដល់ស្ម័គ្រស្ម័គ្រអំពីអាត្មាភាព សួស្តីលោកលីថៃតាំងបងណាក្រាស្វាគមន៍បងអូជួបគ្នាសាជាថ្មីឃើញស្រស់ស្រាយរស់រាយអឺហ្នឹងហើយព្រះអង្គគ្រូណែពាក្យមនោគមវិជ្ជាអឺបោះអីខ្មែរភូមិណាខ្មែរ ភូមិបានសួរមកថាមនោគមវិជ្ជា សូមជួយបកស្រាយពាក្យថាមនោគមវិជ្ជាផងគុណចាស់ព្រោះខ្មែរក្រមភាកច្រើនអត់យល់ពាក្យនឹងទេសូមអរគុណអឺល្អដែរបានសួរនៅពាក្យនេះអឺគុណាមានមានត្រឹមត្រូវហើយប៉ុន្តែគាត់សរសេរខ្វះអក្សរណខ្វះអក្សរណតនគិតនេះលោកចិត្តត្រាបានសរសេរត្រូវ អវិរៈចន្ទ្រានេះ វរៈចន្ទ្រាដូចជាប្រសង់ហ៎វរៈចន្ទ្រាថាសូមបីតែមនោគមវិជ្ជាថាមិនយល់ឬមួយគិតដូចម្ដេចតែសូមអគួរឲ្យឆ្ងល់អ្នក សំណួរឬមួយមិនដឹងពិតប្រកបនៅពាក្យនេះសូមគុណចាស់ជួយបកប្រែអ្នកដែលសួរឲ្យយល់ដឹងផងកុំឲ្យគាត់ទៅសង្ស័យតទៅមុខទៀតសូមអរគុណនិងអរគុណព្រះអង្គម្ចាស់ពីចម្ងាយអឺត្រឹមត្រូវអឺព្រះអង្គវរៈចន្ទ្រា សរសេរត្រូវសរសេរមនោគមវិជាមនោគមវិជាហ្នឹងមានណោតនឃាតផងណាអឺព្រះអង្គគ្រូបដែតពាក្យឃ្លាដែលវរៈចន្ទ្រាហ្នឹងសរសេរថែមកអមនោគមវិជាក្រោយនោះមានមានណោតន្តឃាតវាទៅជាអាកមៈនឹងកាត់ ជាបទសមាសជូនទៅគាត់ឲ្យបានស្ដាប់ទៅអឺដឹងគាត់ធ្លាប់រៀនបល័យឬអត់ទេបើថាធ្លាប់រៀនបល័យអាចយល់អំពីរបៀបកាត់បទសមាសនៅ ក្នុងនោះវាមាន3បទក្នុងនោះមានពាក្យអឺមโนនឹងមួយឬមួយម្នាក់ហ្នឹងយើងហៅជាម្នាក់ទេ ហើយនឹងពាក្យអាកមៈហើយនឹងវិជាបូកនឹងវិជាអញ្ចឹងវាមាន3បទនៅទីនេះ ចឹងណាលោកគុំវិជានេះតាមលោកខិនតឹងគាត់បកប្រែគាត់ថា ideology ideology ហ្នឹងគឺជាបែបវេទមន្តម្យ៉ាងឬថាចំណេះវិជ្ជាម្យ៉ាងក៏ថាបានដែរដែលគេបញ្ចូលទៅក្នុងចិត្តយើង ដើម្បីស្ទាបស្ទង់ ស្រូបយកនៅអឺបេះដូងរបស់យើង គឺថា អ្នកមានអ្នកមានសិលសាសផ្នែកខាងបើនិយាយម្យ៉ាងទៀតថាអ្នកនោះគឺប្រកែខាងទ្រឹស្ដីហើយប្រភេទចិត្តរបស់គេនឹងឲ្យជ្រាលជ្រៅប្រភេទចិត្តរបស់គេនឹង មានអធិរិទ្ធសម្បំណា បើយើងហៅម្យ៉ាងទៀតថាចិត្តរបស់គេនឹងមានមโนមយិទ្ធិអធិរិទ្ធរបស់ចិត្តគេនឹងមាន មានអំណាចខ្លាំងហើយគេបានសិក្សាអំពីវិជាហ្នឹងគឺជាប្រភេទផ្នែកវិជាម្យ៉ាងដែល បញ្ចូលចិត្តមនុស្សវិជាដែលបញ្ចូលចិត្តមនុស្សប៉ុន្តែអត់ទាន់និយាយអំពីស្អីទេថាឡូវយើងចង់និយាយថាអូអ្នកនេះបញ្ចូលមនោគមវិជ្ជាគុំនេះ អ្នកនេះបញ្ចូលមនោគមវិជ្ជាអំពីអឺអាត្មានិយមរបស់ខ្លួនគាត់គាត់បញ្ចូលមនោគមវិជ្ជាមកលើយើងអំពីអឺបញ្ហាវប្បធម៌ខ្មែរក្រមអីចឹងឧទាហរណ៍វាវិជ្ជារបៀបវិជ្ជាមួយយ៉ាងដែលគេបញ្ចូលមកឲ្យចូលនៅក្នុងចិត្តរបស់យើង ប៉ុន្តែអ្នកដែលបញ្ចូលមនោគមវិជ្ជានឹងបានតលតអ្នកនឹងប្រកែអ្នកខ្លះរៀនស្ទើស្ទើមកបញ្ចូលមនោគមវិជ្ជាទៅឲ្យអ្នកដតីទៀតបានទេប៉ុន្តែជាទូទៅនៅក្នុង ideology ហ្នឹងគឺជាប្រភេទវិជ្ជាមួយយ៉ាងដែលក្រុមវិជ្ជាបណ្ឌិតវិជ្ជាបណ្ឌិតឲ្យគេរៀនផ្នែកខាងចិត្តសាស្ត្រអានឹងគឺយើង អានឹងភាកច្រើន ចំពោះមនុស្សណាដែលមានការការភ័យខ្លាចការតក់ស្លុតនឹងជាប្រចាំ ដូចគេហៅជំងឺស្រឺតណាជំងឺស្រឺតណាយើងកោតស្រឺតឡើងតិចតិចស្រាវខ្លួនខ្ញាខ្ញាស្រឺតឡើងដូចភើតពោះដូចយើងដូចគេបើកឡានលឿនហើយទៅដល់ផ្លូវចោតទៅចុះស្រាវពើវៀនយើងឬមួយ បើយើងធ្លាប់ជិះកប៉ាល់ហោះ អីចឹងទៅពេលកប៉ាល់ហោះវាឡើងពេលកប៉ាល់ហោះវាចុះហើយចឹងទៅវាស្រើតស្រើតចឹងទៅផើតពោះនិយាយយ៉ាងទៀតថាផើតពោះហ្នឹងហ្នឹងចឹងអានោះបើអ្នកណាគេរៀនដិតដល់មែនទែនគឺថាគេបញ្ចូលមកភ្លាមគឺថាយើងទៅស្លងហ្មងស្លងទៅតាមគេហ្មងនឹងប្រៀបដូចជាវេទមន្តដែរបើនិយាយទៅគឺថាវិជានឹងវេទមន្តដែរ ហើយសូមឲ្យយល់ការប្រើពាក្យហ្នឹងវាចូលគ្នាអញ្ចឹងវិជាហ្នឹងវានៅហ្នឹងមានមាន3បត់ណាម្នាក់នេះមួយអាកមៈនេះអាកមណៈនេះមួយ ហើយនឹងវិជាមួយវាមាន3បត់ហ្នឹងបូកបញ្ចូលគ្នាអញ្ចឹងវិជា សមាសនាមវិជានាមសាបមួយដែលគេផ្សំពាក្យ3ហ្នឹងចូលគ្នាម្នាក់ហ្នឹងចិត្តអញ្ចឹងបាននិយាយទៅចេះធ្លាយទៀតហើយ ម្នាក់ហ្នឹងវាទៅជាដូចជាមនុស្សយើងអញ្ចឹងម្នាក់ម្នាក់ធៀបបូកជាមួយនឹងឧស្សៈបច្ច័យគេហៅឧស្សៈសុពិកនោះឧស្សៈបច្ច័យហ្នឹងក៏ហៅយើង ហៅថាទៅជាមនុស្សព្រោះមនុស្សហ្នឹងមានអីមនុស្សហ្នឹងមាន ចិត្តមនុស្សហ្នឹងមានចិត្តមានវិចារណញ្ញាណគឺជាសត្វពិសេសម្យ៉ាងដែល មានវិចារណញ្ញាណហើយ គ្មានអ្នកណាអាចទប់ស្កាត់បានទេវិចារណញ្ញាណហ្នឹងគឺថាវិចារណញ្ញាណហ្នឹងដូចជាវិចារណញ្ញាណរបៀបប្រសម្មាសម្ពុទ្ធប្រស័យចម្ភូជាបរមគ្រូនៃយើងហ្នឹងព្រះអង្គអាចស្រាវជ្រាវរកនៅ អាកំបាំងរហ័សរបស់ធម្មជាតិរកឃើញនៅអស័យអរិយសច្ចទាំង4ធ្លុះចាក់ធ្លុះរហូតដល់និព្វាននឹងនឹងចិត្តរបស់មនុស្សអញ្ចឹងម្នាក់នឹងអញ្ចឹងវាដូចជា ក្នុងភាសាឡាតាំងគេហៅម៉ាន់អញ្ចឹង ម៉ាន់ហ្នឹងអង់គ្លេសហៅម៉ែនហ្នឹងម៉ែនហ្នឹងមកពីម៉ាញហ្នឹងឯងមកពីពាក្យថាម៉ាញហ្នឹងមកពីមនុស្សហ្នឹងគេហៅថាម៉ែនហ្នឹងប៉ុន្តែនិយាយថាម៉ែនហ្នឹងវាបោកទាំងបោកទាំងស្រីបោកទាំងប្រុសពាក្យថាម៉ែនហ្នឹងតែឡាតាំងមុនគេហៅម៉ាន់ម៉ាន់ហ្នឹងម្នាក់ម្នាក់ហ្នឹងដូចគ្នា នៅក្នុងភាសារបស់ឡាតាំងក៏ប្រើក៏យកភាសាបាលីហ្នឹងទៅប្រើដែរអញ្ចឹងណា និងកប៉ាល់នោះដូចគ្នាអឺប្រភេទខ្លះគឺជាអំបោភាសាមួយដែលដែលគេព្យាយាមថែរក្សាទុកដោយសារអត្ថន័យថាម៉ាន់ឬមួយម៉ែនហ្នឹងវាមានន័យជ្រាលជ្រៅវាតកតងជាមួយម៉ាយប្រភេទសัตว์ហ្នឹងវាមានទស្សនៈវាមានវិចារណញ្ញាណអាចចាក់ធ្លុះគប់ពពក ទៅធ្លាយនៅភពមួយទៀត ស្វែងរកឃើញនៅវិធីសាស្ត្រមួយដែលអាចគេចផុតអំពីសេចក្តីស្លាប់បានគេចផុតអំពីការកើតហើយនិងការស្លាប់នឹងបាននឹងរហូតទៅដល់ប៉ុណ្ណឹងបានយើងថៅថាម្នាក់ម្នាក់ធៀបហើយនឹងឧស្សបច្ច័យនឹងនឹងអញ្ចឹងអឺដល់ទៅអញ្ចឹងទៅវាម្នាក់នេះវាបូកជាមួយនឹងអាកម្មម្នាក់ហើយនឹងវិជាវិជាដែល បញ្ចូលទៅ ក្នុងចិត្តរបស់មនុស្ស ចូលក្នុងចិត្តណាពីព្រោះម្នាក់ហ្នឹងថាជាមនុស្សក៏ថាបានថាជាចិត្តនោះក៏ថាបានអីអញ្ចឹងវាច្រើនយ៉ាងណាប៉ិនជាទូទៅយើងហៅថាមโนមโนអញ្ចឹងទៅណាមโนនោះវាបូកជាមួយអោបច្ច័យឬមួយអាព្រះអង្គគ្រូថាអអាគមហ្នឹងគេផាត់ផ្លាក់អាចជាអោអញ្ចឹងទៅណាណាអញ្ចឹងអានឹងតលតែមានធ្លាប់រៀនបល័យរៀនបកូអីបានយល់ដឹងអញ្ចឹងបានន័យថាមโนគុំវិជាគឺជាវិជាមួយយ៉ាង ដែលគេបញ្ចូលទៅក្នុង ចិត្តរបស់មនុស្សប៉ុន្តែគ្រាន់តែមនោគមវិជ្ជានោះអត់ទាន់ដឹងថាមនោគមវិជ្ជាអីទេគឺជាប្រភេទវិជ្ជាមួយយ៉ាងគេប្រើថាសម្ដីអាហ្នឹងគេប្រើថាសម្ដី ហើយគេនាំយើងបញ្ចូលចិត្តរបស់យើងឲ្យយើងលង់ទៅក្នុងគំនិតរបស់គេឲ្យបញ្ចូលឲ្យយើងធ្វើម៉េចទាញយើងនោះឲ្យយកឲ្យលង់ទៅក្នុងគំនិតរបស់គេ ក៏ដូចតែប្រភេទពួកដុកទ័រអាត្មានិយាយមិញរឿងពួកគ្រូពេទ្យម្យ៉ាងដែលគាត់ព្យាបាលផ្លូវចិត្តណាគាត់គាត់ទាញយើងឲ្យយើងដេកបិទភ្នែកទៅហើយគាត់បិទភ្នែកដែរគាត់ជជែកជាមួយយើងនោះគាត់ប្រើអារម្មណ៍របស់គាត់នឹងទាញយើងបញ្ចូលចិត្តរបស់គាត់ហើយគាត់សួរយើងយើងធ្លាយតាមចិត្តហ្មងណាយើងធ្លាយយើងអស់ហើយ វរៈចន្ទ្រាណាគាត់ចិត្តខមមិនណាវរៈចន្ទ្រានឹង ដូចជាប្រសង់វរៈចន្ទ្រានឹងគាត់ថាលោកថាសូមបីតែមនុស្សកម្ពុជាក៏ថាមិនយល់ដែរហើយជាការពិតណែវរៈចន្ទ្រាគឺថាខាងកម្ពុជាក្រមជាទូទៅមិនយល់ទេសូម្បីតែប្រសង់នឹងក៏ដោយក៏ពិបាកយល់ដែរព្រោះយើងខ្វះការសិក្សាតាមតាមដល់ប៉ុន្តែបើប្រសង់ដែលបានរៀនបល័យ រៀននឹងឯការប្រែកម្ពីប្រែអីអ្នកអ្នកជើងកម្ពីនិយាយចេះណាប្រែលោតប្រយោគធ្លាប់រៀនបត់សមាសអឺអីចឹងទៅនិយាយទៅឲ្យតែរៀនវិជ្ជាការបល័យចេះហ៎ចេះវិធីកាត់បត់កាត់អីអញ្ចឹងបញ្ចូលសັບចូលអីអញ្ចឹងនៅក្នុងនៅក្នុងភាសាបាលីនឹងមានអញ្ចឹងណាអញ្ចឹងនេះនៅតែជាកណ្ដាលនៅឡើយទេ មិនទាន់ថាអីទេប៉ុន្តែមនោគមវិជ្ជានឹងបានន័យថាចឹងបានន័យថាវិជ្ជាដែលគេបញ្ចូលចិត្តរបស់យើងឲ្យលង់ទៅតាមគេហ្នឹងហឹមដូចជាវិជ្ជាមួយខាបពលឹងចឹងដែរខាបខាបចិត្តរបស់យើងហ្នឹង ខាបចិត្តរបស់យើងហ្នឹងឲ្យដេកដួលទៅតាមគេប៉ុន្តែមិនទាន់មិនទាន់ថាគេបញ្ចូលយើងស្អីទេជួនកាលគេបញ្ចូលយើងជាជារបៀបលទ្ធិ មនោគមវិជ្ជាកុម្មុយនីសមនោគមវិជ្ជាសេរីមនោគមវិជ្ជាអភិក្រិតឬមួយ មនោគមវិជ្ជា ផ្នែកវេទមន្តអីចឹងទៅសិលអឺសិលប្រាសាទអីចឹងទៅឬមួយមនោគមវិជ្ជាពុទ្ធសាសនានឹងចឹងដែរក៏ក៏ជាក៏ក៏អាចថាចឹងបានដែរឬមួយមនោគមវិជ្ជាកសិកម្មមនោគមវិជ្ជាដំណាំ ស្ពៃក្តោបមនោគមវិជ្ជា អឺលក់តំណែងអញ្ចឹងមនុស្សកម្ពុជា ផ្នែកខាងផ្សព្វផ្សាយពាណិជ្ជកម្មអ្នកផ្សព្វផ្សាយពាណិជ្ជកម្មហ្នឹងគឺថាប្រភេទនៃ អ្នកប្រើមនោគមវិជ្ជាហើយអញ្ចឹងណាអញ្ចឹងណាពាក្យហ្នឹងអូខេអូខេអញ្ចឹងអរគុណណាគុណចាស់វិរិយធម្មមោទិធេបាទគាត់បន្ថែមអក្សរមួយទៀតគាត់សរសេរខ្វះអក្សរណតនឃាតអញ្ចឹងទេណាណា ដូច្នេះអាពាក្យហ្នឹងអឺបងតឹងអាចយល់ទៅតាមភាសាខាងក្រៅភាសាបរទេស ភាសាអង់គ្លេសឬក៏យល់ទៅយោងសេចក្តីតឹងអាចយល់ខ្លះដែរទេថាបងគុណចាស់ទៀតធេនបានបញ្យល់មិញថាមកពីម្នាក់មโนនឹងអាកមៈនឹងអាកមៈនឹងអាកមៈម្នាក់អាកមៈម្នាក់ហើយនឹងមโนបានថាវិជាបញ្ចូលចិត្តណាបាទ អញ្ចឹងចេញតើថាចូលរួមអធិប្បាយកណាកណាកណាកណាយល់ថាមโนនឹងវាបើយើងនិយាយទៅគឺថាវាចាត់ចាត់យើងនឹងហើយប៉ុន្តែយើងចង់និយាយថាពាក្យថាមโนគុំវិជានៅក្នុងភាសាអង់គ្លេសគេប្រែថា ideology តែពាក្យថា ideology នេះ គេចង់សំដៅទៅលើការងារមួយចំនួន ដែលបុគ្គលដែលមានជំនឿជឿទៅលើចិត្តខ្លាំងរបស់ខ្លួនឯងហ្នឹង ខ្លួនឯងធ្វើអ្វីមួយទោះតែមានចិត្តជំនឿអញ្ចឹងទៅការទៅធ្វើអ្វីមួយនឹងជឿនៅលើអ្វីមួយនោះបានយើងទៅធ្វើឥឡូវយើងថាយើងជំនឿជឿទៅលើការធ្វើការទៅបានលុយអញ្ចឹងអញ្ចឹងទេយើងជឿទៅលើតកែនឹង100%ថាគាត់នឹងភេលុយឲ្យយើងអញ្ចឹងទេអាមានជំនឿហ្នឹងជំនឿហ្នឹងហើយដែលឲ្យមនោគមវិជ្ជាហ្នឹងងាយចូលក្នុងខ្លួនយើងបានអញ្ចឹងទេវាតាក់ទងជាមួយនឹងជំនឿរបស់យើង មនុស្សគុំវិជាកណាគេប្រើពាក្យមនុស្សគុំវិជាគេទាល់តែរកមនុស្សណាក្នុងការងាយជឿងាយជឿជាងគេបំផុតហ្នឹងគឺថាមនុស្សហ្នឹងចូលងាយចូលទៅអាចំណេះដឹងរបស់គេគេបញ្ចូលទៅឲ្យនៅក្នុងចិត្តរបស់យើងហ្នឹងគេបញ្ចូលសន្សំសន្សំសន្សំរហូតដល់យើងកណាសពខ្លាំងមែនទែនហ្នឹងគេហៅថាមនុស្សគុំវិជាបានសម្រេចឃើញទេអញ្ចឹងគេបញ្ចូលនៅអវ័យមួយចូលក្នុងចិត្តរបស់យើងហើយកណាយើងលងទៅតាមគំនិតរបស់គេនោះហើយ អានោះហើយដែលហៅថាមនោគមវិជ្ជាបានសម្រេចទៅតាមគោលដៅគោលបំណងរបស់អ្នកដែលគេបញ្ចូលមកឲ្យយើងហ្នឹងឬក៏យើងទៅធ្វើដើម្បីបានផលហ្នឹងផលនោះហើយដែលយើងជំនឿទៅលើតកែមួយឬក៏បុគ្គលមួយឬក៏មនុស្សម្នាក់ណានោះឬវត្ថុអីមួយនោះធ្វើឲ្យយើងជឿទៅលើអារបស់ទាំងអស់ដែលយើងត្រូវបាននឹងនឹងបាននៅអនាគតហ្នឹងហើយដែលយើងជឿពីអាសេចក្តីប្រាថ្នារបស់យើងហ្នឹងគឺថាយើងនឹងបានកិច្ចការងារនឹងពិតប្រាកដអានោះហើយ វាដោយសារពីគោលដៅទិសដៅចម្បងដែលយើងចង់បានហ្នឹងអញ្ចឹងអញ្ចឹងការងាររបស់មនុស្សដែលគេយកមនុស្សគុំវិជាយកមកបញ្ចូលក្នុងយើងហ្នឹងគេទាល់តែសើបបង្កេតមើលថាតើចិត្តយើងហ្នឹងវាជាប្រភេទចិត្តយ៉ាងម៉េចដោយព្រះអង្គវិរិយធម៌មូលលើកឡើងមកអញ្ចឹងថាបុគ្គលដែលអ្នកជំនាញការក្នុងការងារសិក្សាអំពីចិត្តសាស្ត្រគេតែងតែយកមនុស្សហ្នឹងទៅស៊ើបអង្កេតមើល ជាពិសេសគេយកទៅចរចាជជែកគ្នាជាមួយយើងមកសន្ទុះគេដឹងថាក្នុងចិត្តយើងហ្នឹងគឺថាជាចិត្តប្រភេទអីហ៎អញ្ចឹងទេ គេបញ្ចូលនៅវិជាអីមួយឬក៏គេព្យាបាលទៅតាមរបៀបណាឲ្យឲ្យផ្លូវចិត្តសាស្ត្រហ្នឹងស្រួលងាយក្នុងការងារបញ្ចូលទៅក្នុងចិត្តយើងហើយព្យាបាលចិត្តយើងហ្នឹងឲ្យយើងរងាប់អារម្មណ៍ព្រាបបានដូចយើងធ្វើសមាធិអញ្ចឹងយ៉ាងកណាយើងយើងមានចិត្តនឹងភ្លើតភ្លើន មានចិត្តជាប់ ដោយរាគៈទោសាមោហៈច្រើន អញ្ចឹងហើយនៅក្នុងពុទ្ធសាសនាយកអាមនុស្សគុំវិជាមួយហ្នឹងហៅថាការ ធ្វើសមាធិហ្នឹងយកទៅបញ្ចូលនៅក្នុងអារម្មណ៍របស់យើងឲ្យយើងរងាប់អារម្មណ៍ហ្នឹងទៅឃើញរងាប់អារម្មណ៍ហ្នឹងទៅក៏ហៅថាជាការងារបញ្ចូលមនោគមវិជ្ជាពុទ្ធសាសនាចូលមនោគមវិជ្ជាការធ្វើសមាធិវិបស្សនារងាប់ផ្លូវចិត្តរបស់យើងហ្នឹងក៏ជាការងារ ណែនាំឲ្យយើងនេះចូលទៅក្នុងអាមនោគមវិជ្ជារបស់ពុទ្ធសាសនានឹងដែរបងវិញ្ញាធម្មនោះលើកឡើងគឺត្រូវហើយហើយមួយទៀតនៅខាងក្រៅដូចយើងយកមនោគមវិជ្ជាគមនីមកអញ្ចឹងកាយយើងសម័យដើមយើងមិនជឿទៅតាមការរស់នៅទៅតាមសម័យយើងនៅកម្ពុជាក្រោមហ្នឹងយើងរស់តាមរបបសេរីក្រោយមកឆ្នាំ1975អាគមនីនឹងចូលមកគឺយកអាមនោគមគមនីនឹងមកហ่ะហើយអញ្ចឹងហើយ អាចំណេះដឹងដែលយើងមានហ្នឹងយើងគិតថាវាអត់ត្រឹមត្រូវទេវាមិនល្អយើងជឿយើងនឹងសន្សំសន្សំជឿទៅតាមអាមនុស្សអាគំនិតថ្មីមួយទៀតគំនិតថ្មីមួយទៀតដែលគេបញ្ចូលមកវានឹងយើងនឹងគិតឃើញថាវានឹងមានការប្រសើរជាងអាគំនិតចាស់អញ្ចឹងយើងចាប់ដើមយើងជឿជឿជឿជឿជឿជឿនៅអាគំនិតថ្មីហ្នឹងហើយហ្នឹងហៅថាមនោគមវិជ្ជាហ្នឹងហ្នឹងហ្នឹងហៅថាការបញ្ចូលទៅសេចក្តីត្រូវការរបស់មនុស្សមួយទៀត ឲ្យយល់ទៅតាមគោលបំណងរបស់ខ្លួនហើយតាមកិច្ចការងារដែលយើងជឿទៅតាមអ្វីដែលគេនិយាយហ្នឹងហៅថាអាហ្នឹងការចូលនៅមនោគមហ្នឹងអាហ្នឹងកាលណាថែមប៉ុណ្ណឹងហើយព្រោះពេកហ្នឹងវាវាគិតថាអាចយល់បានហើយហើយពេកហ្នឹងនិយាយដដែលដដែលទេវាការងារអឺមនោគមវិជាមនោគមវិជាហ្នឹងវានៅកណ្ដាលនៅឡើយទេវាមិនតន់បានថាមនោគមវិជាស្អីមួយនោះទេអញ្ចឹងទេបើយើងនិយាយថាមនុស្សនេះលងទៅតាមគំនិតមនោគមវិជាកុម្មុយនីស អ្នកគណៈគេប្រើពាក្យមួយកុំនេះឬក៏មនុស្សនេះលងទៅតាមគំនិត មនោគមវិជ្ជាសិលសាស្ត្រមនោគមវិជ្ជាវិជ្ជាសាស្ត្រអញ្ចឹងថាអូសប្តាហ៍នេះមនោគមវិជ្ជា វិជ្ជាសាស្ត្រនេះគេជឿនលឿនខ្លាំងណាស់គេឡើងទៅដល់ដោយលោកខឹមវាសនាមិញបងមានលើកឡើងថាគាត់នឹងយកមនោគមវិជ្ជាអឺ black hole ហ្នឹងយកមកផ្សព្វផ្សាយឲ្យសារព័ត៌មាននៅស្រុកខ្មែរហ្នឹងគឺសឹងតែផ្អើលគ្រប់គ្នាអស់ថា បន្តិចទៀតនឹងមានអា black hole ណាអារុនខ្មៅមួយហ្នឹងនឹងកើតឡើងនៅភពផែនដីរបស់យើងនឹងអាចលេបភពផែនដីយើងអីទៅអញ្ចឹងអាហ្នឹងសិតតែជាវិជាមនោគមណាវិជាមនោគមមិនចូលក្នុងផ្លូវចិត្តយើងឲ្យយើងនឹងមានការជឿទៅលើអាអាអាអាទ្រឹស្ដីរបស់គេនិយាយមកហ្នឹងកាលណាយើងជឿអញ្ចឹងបានមនុស្សមួយចំនួនតើកាលណាមានសទ្ធាក្នុងការជឿនៅសេចក្តីភ្លើតភ្លើនក្នុងការងារជឿមិនច្បាស់លាស់ហ្នឹង វាភាកច្រើនមនុស្សហ្នឹងតែងតែទទួលនៅអាមនុស្សគុំវិជាហ្នឹងបានលឿនអញ្ចឹងហើយបើមនុស្សគេមានការចេះដឹងខ្ពស់ហើយគេមាន ការពិចារណាយ៉ាងដិតដល់គឺពិបាកចូលក្នុងការងារបញ្ចូលមនុស្សគុំវិជាហ្នឹងណាអញ្ចឹងសេចក្តីប្រាថ្នារបស់មនុស្សកាន់តែខ្លីកាន់តែតិចងាយស្រួលក្នុងការចូលមនុស្សគុំវិជាកណាណាអរគុណអរគុណចាស់វិរិយធម៌មកកណាចង់សួរពាក្យថាមនុស្សយើងហេតុដោយបដិច្ចបានយើងទៅជាយើង លងទៅក្នុងមនោវិជ្ជាអឺគុំវិជ្ជាមនោគមវិជ្ជាណាបានន័យថាមនុស្សនឹងហេតុដូចម្ដេចបានជីវលងដោយសារតែខ្វះការគិតខ្វះសតិឬក៏ខ្វះអ្វីដែលដែលដែលធ្វើឲ្យលងនោះអឺមិនទៀងទេបងគ្រូទៅតាមចំណងចំណូលចិត្តតាតាមនិស័យណាមនោគមវិជ្ជាឥឡូវព្រះអង្គគ្រូដូច លោកខៀវសំផនណាដោយលោកប៉ុលពតណាដោយលោក លោកសឡុតសដោយលោកអៀងសេរីអញ្ចឹងលោកនិស្សិតយើងមិនមែនមនុស្សខ្វះតម្រេះទេណា និស្សិតយើងទៅទៅសប្រាំងអញ្ចឹងវាវាតកតងទៅជាមួយជីវភាពរបស់ខ្លួន ការឈឺចាប់ឥឡូវដូចលោកសឡុតសអញ្ចឹងគាត់ធ្លាប់ឃើញអឺគាត់មិនមានគ្រួសារធ្វើ បងប្អូនអីទៅធ្វើនៅស្នំរបស់គូណាមនិវងអញ្ចឹងធ្លាប់ចុះឡើងជិញ្ចូលទៅក្នុងវាំងអញ្ចឹងឃើញមិនមិនពេញចិត្តអីចឹងទៅឧទាហរណ៍អញ្ចឹងមិនពេញចិត្តនៅអកប្បកិរិយារបៀបរបបអីជីវភាពនៅក្នុងវាំងអីចឹងអឺចាប់ផ្ដើមចងគំនុំធ្វើដល់ទៅពេលធ្វើវាចេញជាប្រយោជន៍ស្អីគ្រូចេញទៅអឺតេះដៀលថារបបសក្តិភូមិអីចឹងទៅ ប៉ុន្តែដល់ពេលពួកគាត់ឡើងវាលើសសក្តិភូមិមកទៀតនោះឃើញទេវាអញ្ចឹងតាវាវារឿងវាអញ្ចឹងតាឥឡូវឥឡូវដូចរបបសັບថ្ងៃអញ្ចឹងមើលរបបសັບថ្ងៃរបបគុំនេះគុំនេះនៅឯស្រុកយួនអរបបដឹកនាំរបស់យើងនៅកម្ពុជា ពីដើមមិនជេមិនជេរបបសក្តិភូមិសម័យរដ្ឋកម្ពុជាឡើងហ៎ ហើយកាលមិនទាន់មានរាជានិយមចូលត្រឡប់មកវិញយើងយើងនិយាយរំលឹកតិចចោះមិនជេរមិនជេររបបសក្តិភូមិអីអឺស្ដាច់អីណាណីជេរពេញទៅពេញដីអញ្ចឹងប៉ុន្តែដល់ពេលសេដ្ឋកិច្ចវាធ្លាក់ដុនដាបទៅលេងរួចទៅมันมันទៅតែបដូរមនោគមវិជ្ជារបស់ខ្លួនបដូររបៀបរបបមកធ្វើម៉េចឲ្យស្រួលមកវិញ មិនហ្មងគិតថាដើរតាមយួនដើរតាមរុស្ស៊ីអីចឹងស្រួលប៉ុន្តែដល់ឃើញទីផ្សារវាវាធ្លាក់ដុនដាវាអស់បាយហូបវាត្រូវតែងាកមកអានោះប្រឡែងដៃចោលវាមិនងាកមកខាងនេះវិញ ដើម្បីចរចាគ្នាចរចាគ្នាដើម្បីជួបជុំគ្នា ទៅហើយបានសុខដុមរមនាអញ្ចឹងថ្លៃទៅទៅហើយមើលអ្នកណាដែលធ្លាប់ជេរគេឥឡូវតើឥឡូវមើលយ៉ាងម៉េចអក្រុមគ្រួសារវាអឺសិតតែជេរថា សក្តិភូមិនាយទុនអីនោះលើកតែក្រុមគ្រួសារវាទៅធ្វើការអីពីដើមដើមជាតែចឹងឃើញអត្តបទនានាសម័យសាធារណរដ្ឋឯខ្ញុំកណារៀនអីហ្នឹងកាលសម័យដែលយើងកំពុងពេញពេញជានិស្សិតរៀនក្រេបតម្រេះវិជ្ជាហ្នឹងយើងលងដល់ក្នុងមនោគមវិជ្ជាអស់ហ្នឹងតាយើងម្ដងមកកាលយើងលងមកពីយើងមកក្មេងនិស័យយើងមើលឃើញតែភាពឈឺចាប់ចឹងមែនចុះយើងកូនអ្នកក្រ ហើយយើងអត់មានដែលទៅបានអឺស្គាល់រសជាតិទៅទទួលទានគុទាវអីព្រលឹមឡើង ដូចគេវាអត់ទេសូម្បីតែនំប៉័ងដាក់ទឹកដោះគោនំប៉័ងដាក់ស្ករសនោះក៏សឹងអំបានហូបផងពីព្រោះនំប៉័ងមានងាយបានហូបណាគ្រូយើងនៅក្មេងអញ្ចឹងឃើញគេលក់នំប៉័ងប៉ាំងពេញស្រុកមិនប៉ិនមិនប្រកាសបានហូបទេអត់ទេហើយចង់ស្គាល់រសជាតិនំប៉័ងនំប៉័ងស្រុកយើងផងនំប៉័ងដូចថាវាអត់ទាន់មានហៅថាកម្រិត អឺទេស្តង់ដាយើងលោកមុនយើងហៅស្អីទេអឺមេត្រាឋានអមេត្រាឋានមិនទាន់គ្រប់មេត្រាឋាននៃការធ្វើនំប៉័ងឲ្យឆ្ងាញ់ផង យើងមិនទាន់បានហូបផងនឹងអញ្ចឹងដល់ដល់តែអញ្ចឹងយើងរងលងយើងលងជាមួយមនុស្សគុំវិជាអស់ចឹងអញ្ចឹងវាវាទៅតាមការសាបព្រោះហើយគេសាបព្រោះហ្នឹងវានៅលើស្ថានភាពណាតើក្រុមនឹងគួរ គួរលើកយកមនោគមវិជ្ជាកុំមុនីសទៅដឹកនាំទេឥឡូវឧទាហរណ៍ឥឡូវឥឡូវมันបើនិយាយពីមនោគមវិជ្ជាពួកហ្នឹងទាំងអស់គ្នា ដែលធ្លាប់ជេរពីមុនមកតើក្រុមគ្រួសារអ្នកនឹងយ៉ាងម៉េចឥឡូវมันលើកតែគ្នាឯងធ្វើតដែលมันលើកតែបងប្អូនឯងมันលើកតែកូនចៅឯងចង់ធ្ងន់ជាង របបប្រជានិយមផងណាប្រាប់ទៅមិនធម្មតាទេ របបរាជានិយមរបបស្ដេចរបបសាធារណរដ្ឋអីគ្រាន់មានហៅថាការភ័យក្រែងរអាអីខ្លះប៉ុន្តែនិយាយឃើញទៅគ្រូទៅតាមមនុស្សហេទៅតាមអ្នកដឹកនាំហេអ្នកដឹកនាំណាដែលមាននិស័យជាជាអ្នកដឹកនាំល្អជាអ្នកស្រឡាញ់ជាតិធ្វើការបម្រើជាតិពិតប្រកបអានឹងអានឹងចេញមកចរិតគាត់ល្អអញ្ចឹងហ្មង ទោះបីគាត់ឡើងដល់កម្រិតណាឥឡូវទីហោដូចគាត់ធ្វើអីធ្វើមិនឆប់សោះក៏ដោយក៏គាត់មានចរិតល្អឥឡូវទីហោដូចលីខ្វាន់យូអញ្ចឹងឥឡូវគាត់ចង់ឈប់ក៏គេមិនឲ្យឈប់ឯងមកពីការដឹកនាំរបស់គាត់ធ្វើឲ្យចម្រើនសង្គមអញ្ចឹងហើយគាត់ធ្វើមិនតិចឆ្នាំណា លោកលីខ្វាន់យូគាត់មិនមិនផ្ដាច់ការណាគាត់ផ្ដាច់ការប៉ិនគាត់ផ្ដាច់ការត្រូវទៅតាមកលលែងរបស់គាត់ គាត់ផ្ដាច់ការហៅថាផ្ដាច់ការភ្លឺស្វាងផ្ដាច់ការរបៀបប្រកបទៅដោយបញ្ញាឥឡូវព្រះសម្មាសម្ពុទ្ធបើបើបើអ្នកដែលមិនធ្លាប់នេះថាលោកផ្ដាច់ការចេញទៅបួសចោលប្រពន្ធចោលកូន មិនផ្ដាច់ការបើនិយាយជាមួយយាយយាយធ្វើម៉េចធ្វើម៉េចទៅពេញចិត្តមួយព្រះប៉ុន្តែហេតុអីបានថ្វាយអង្គមមួយបានថ្វាយអង្គមលោក កន្លែងដែលលោកប្រសូតកន្លែងលោកសមាធិកន្លែងលោកបរិណិព្វានคล้ายទៅជាទីសក្ការៈទាំងអស់កន្លែងនោះបើបើប្រសិនប្រសាមាសម្ពុទ្ធមិនទៅប្រសូតមានណាទៅថ្វាយគុំកន្លែងនោះអត់ទេហើយវត្តអារាមរបស់យើងឥឡូវដីម្ដុំដីវត្តរតនារាម ដីនៅឯវត្តកេតនៈរស្មបើយើងមិនយកកសាងជាទីសក្ការៈមាន មានប្រពុទ្ធបដិមាទេតើអ្នកណាមកថ្វាយអង្គមកន្លែងដីហ្នឹងអត់ទេគេមកគេថ្វាយអង្គមនៅវិសុទ្ធិគុណបញ្ញាគុណករណាគុណរបស់ព្រះអង្គមកអំពីអ្វីដែលព្រះសម្មាសម្ពុទ្ធធ្វើវាល្អទាំងអស់បានคลายទៅជារបស់អីក៏ដោយឲ្យតែមានជាប់ពាក់ព័ន្ធជាមួយព្រះសម្មាសម្ពុទ្ធទៅបានមនុស្សថ្វាយអង្គមបណ្ដោយសូម្បីតែกระดาษយើងណា กระดาษប្រតិយបិដកហ្នឹងกระดาษធម្មតាយកទៅបោះពុំបធររបស់ព្រះសម្មាសម្ពុទ្ធមនុស្សថ្វាយអង្គមព្រះអូខេណាសត្រាស្លឹករឹតបោះពុំបធរស្អីដែលឲ្យមានពាក់ព័ន្ធជាមួយគុណធម៌វិសុទ្ធគុណបញ្ញាគុណហើយនឹងកណ្ណាគុណរបស់ព្រះសម្មាសម្ពុទ្ធនឹងថ្វាយអង្គមមកមកអំពីអវ័យរបស់មនុស្សនឹងឲ្យតែតាក់ទងមួយមនុស្សនឹងគឺល្អទាំងអស់នោះវាអត់វាអត់មានខុសអញ្ចឹងនោះអញ្ចឹងរបៀបអញ្ចឹង របៀបអញ្ចឹងអញ្ចឹងបានคลายទៅជាការគោរពដ៏ស្មោះត្រង់របស់មនុស្សសម្រាប់ពិភពលោកទូទៅហើយបើនិយាយពីរឿងថាអបអង្គយាងចេញទៅចោលប្រពន្ធចោលកូន មានអ្នកណាទៅពេញចិត្តគ្រូរបៀបអញ្ចឹងណាគេមិនថាលោកផ្ដាច់ការគេថាមិនដំបងគេច្រឡំថាលោកទៅរកសេចក្តីសុខខ្លួនឯងតែឥឡូវអាត្មានិយមណាអាត្មានិយមអ្នកខ្លះថាយាយតាអីទៅសុំសិលសុំអីហ្នឹង សិនអ្នកនឹងទៅរកឋានសួគ៌ម្នាក់ឯងនិយាយនឹងនិយាយផ្ដេសផ្ដាសនិយាយអត់គិតនឹងនិយាយអត់និយាយគឺថាដើរថយក្រោយកន្លែងខ្លះអ្នកសុំសិលសមាទានសិលដើម្បីប្រយោជន៍អ្នកណាប្រយោជន៍អ្នកគ្រប់គ្រានឹងតាយកគាត់មិនទៅសម្លាប់សត្វគាត់មិនព្យាបាទគេគាត់មិនទៅរំលោភប្រពន្ធកូនគេគាត់មិនលួចទ្រព្យសម្បត្តិគេគាត់មិននិយាយកុហកមិនណាមិនបំរើឲ្យមនុស្សទូទៅបំរើអីឲ្យខ្លួនគាត់គាត់អត់ផងនឹងមិនសម្លាប់គេមានបំរើអីឲ្យគាត់ រួចខ្លួនទាំងគាត់បានសេចក្តីសុខហើយអ្នកដទៃទៀតក៏បានសេចក្តីសុខនឹងទ្រឹស្ដីអញ្ចឹងវាវាជាវាជារឿងមួយអញ្ចឹងគេថាថា ភាពអស្ចារ្យរបស់ការគិតរបស់មនុស្សនេះដែលធ្វើឲ្យពិភពលោក នឹងបានសេចក្តីសុខហើយមនុស្សសពថ្ងៃគ្រូមើលសម្លាប់គ្នាមិនមែនដើម្បីមហូបទេណាមានអ្នកណាសម្លាប់គ្នា ដើម្បីមហូបស៊ីអត់ផង សម្លាប់គ្នា ដើម្បី មហិច្ឆតាធ្វើសង្គ្រាម ដើម្បីមហិច្ឆតាមិនមែនធ្វើសង្គ្រាមដើម្បីរបស់ហូប ដើម្បីដើម្បីគ្រាន់តែកាពះឯណាអត់ផងមនុស្សពីដើមធ្វើសង្គ្រាម ដើម្បីកាពះអ្នកខ្លះធ្វើសង្គ្រាមដើម្បីកាពះតាប៉ុន្តែអានេះធ្វើសង្គ្រាមដើម្បី មហិច្ឆតាដូចយួនវាដណ្ដើមយើង វាកំទេចយើងណាឥឡូវឥឡូវវាបានវាបានសេចក្តីសុខហើយវារស់ស្រួលហើយ ប៉ិនវាវាចង់ឲ្យខ្មែរក្រមសក់ទេអត់ទេវាមានមហិច្ឆតាវាវាសង្ស័យថ្ងៃក្រោយបន្ទុកខ្មែរក្រមថ្ងៃក្រោយវាអាចមានបញ្ហាអញ្ចឹងវាចាប់កំតិចជាងចោលបណ្ដោយអញ្ចឹងវាវាកើតមហិច្ឆតាមួយចង់រំលាយយើងចោលបណ្ដោយមិនដំបងយើងគិតថាវាមកដើម្បីរដ្ឋាភិបាលយួនជនជាតិយួនហ្នឹងមកដើម្បីគ្រាន់តែរកបាយហូបទេខ្ញុំកណាគិតថានៅក្នុងគំនិតវានោះក៏អញ្ចឹងដែរ ប្រសិនបើក្នុងថ្ងៃអនាគតបើគេមិនធ្វើអញ្ចឹងទេគេប្រឈមមុខជាមួយការអត់បាយប៉ុន្តែអត់បាយខ្លួនឯងហេតុអីបានមកឆ្លៀនទៀតគេ បានមកកំទេចគេរឿងអីបាត់បានធ្វើអញ្ចឹងចុះសិង្ហបុរីគាត់អត់បាយដែរមិនក៏គាត់ចេះរមជ្ឈបាយបង្កើតកសិកម្មបង្កើតវិជាផ្សេងផ្សេងបើផលិតទៅតាក់ទងជាមួយមនុស្សក្រៅឲ្យមនុស្សខំប្រឹងរៀនដើម្បីបង្កឆ្នៃធនធានផ្សេងផ្សេងទៀតនៅក្នុងប្រទេសរបស់ខ្លួន ឡូវឧទាហរណ៍នៅខាងជើងមិនមិនខំប្រឹងសិក្សាអំពីរឿងអឺធ្វើធ្វើរោងចក្រធ្វើអីទៅមិនក៏ចាំបាច់ឆ្លៀនពៀនចូលមកទឹកដីចម្ប៉ាភូមិភាគកណ្ដាលដែនដីចម្ប៉ាហើយមកឆ្លៀនពៀនចូលកម្ពុជាក្រោមមកអំពីមហិច្ឆតាតាវាមិនមែនដើម្បីតែកហូបដើម្បីតែកាពះរបស់វាណាវាជាមហិច្ឆតាវាជាភាពលោភលន់របស់វាហើយហើយភាពលោភលន់របស់ ពូចសាសរបៀបអញ្ចឹងអត់ចេះស្កប់ស្កល់ទេ បើយើងថយវានៅតែជន់យើងតែរហូតអញ្ចឹងអញ្ចឹងអត់ថយបានទេហ្នឹងសួរពាក្យហ្នឹងត្រូវហើយណាអរគុណទៅដល់ណាស្អីខ្មែរភូមិហ្នឹងសួរពាក្យហ្នឹងដូចតែគុណសួរកណាហ្នឹងក៏ខ្ញុំកណាអរគុណដែរសួរអំពីមនៈធៀបហ្នឹងអ្វីដែលហៅថាម្នាក់ហ្នឹងម្នាក់ហ្នឹងបានន័យថាម៉េច ហើយមនុស្សនឹងវាយ៉ាងម៉េចដែលដែលដែលចាស់ខ្មែរយើងយកម្នាក់ធៀបបូកជាមួយនឹងឧស្សបច្ច័យនេះឲ្យคล้ายទៅជាពាក្យថាមនុស្សនេះខ្មែរយើងហៅមនុស្សហើយវាអស្ចារភាសានឹងវាត្រូវគ្នាជាមួយនឹងភាសាគេហៅម៉ាន់ណាម៉ាន់ភាសាឡាតាំងឥឡូវអង់គ្លេសគេហៅម៉ែនម៉ែនហ្នឹងសំដៅមនុស្សប្រុសមនុស្សស្រីនៅលើលោកទាំងអស់ហ្នឹងម៉ែនហ្នឹង ម៉ែននឹងវាមកពីម្នាក់ធៀបដែរវាមកពីម៉ាញនឹងដែរម៉ាញឲ្យគ្រូគិតមើលម៉ាញម៉ាន់របស់គេឲ្យជាមួយមនុស្សយើងនឹងនៃដូច គ្នាតបណានិយាយអំពីរឿងចិត្តនិយាយពីរឿងការគិតសัตว์ប្រភេទសัตว์មួយយ៉ាងដែល មានវិចារណញ្ញាណហើយភាសាដូចគ្នាតើចាស់ទុំរបស់ខ្មែរដែលយកពាក្យបល័យបូកជាមួយនឹង ឧស្សបច្ច័យនេះចូលមកឲ្យคลายទៅជាពាក្យថាមនុស្សនេះតើសាសនឹងអស់ចាបណ្ណាទៅណាដែលអាចរកពាក្យនឹងឃើញតើអារយៈធននៃសាសនឹងខ្លាំងបណ្ណាទៅនោះអញ្ចឹងណាមិនមិនមិនភាសាសាមញ្ញទេមិនភាសាសាមញ្ញទេភាសានេះឥឡូវដូចភាសាយួនគេហៅងើយអញ្ចឹងណាបើនិយាយទៅតាមភាសាដែលថា អស្ចារ្យមែនទែនមិនអស្ចារ្យដោយពាក្យខ្មែរថាមនុស្សទេមនុស្សនេះគឺអស្ចារ្យមែនទែនភាសានេះអត្ថន័យជ្រាលជ្រៅមែនទែនហ្មងដូចភាសាម៉ាន់អញ្ចឹងភាសាម៉ាន់ក៏បានន័យថាអញ្ចឹងភាសាឡាតាំងក៏ដោយភាសាអង់គ្លេសក៏ដោយអ្នកដែលជ្រាលជ្រៅនៅក្នុងភាសាសាស្ត្រគេជួយចិត្តណា គេជួយចិត្តប្រើអត្ថន័យដែលមានន័យទលំទលាយទោះបីតាក់ទងជាមួយភាសាអីក៏ដោយតាក់ ផ្ទងជាមួយភាសាជាមួយនៃភាសាពូជម៉ូណាក៏ដោយប៉ុន្តែយើងយកមកឆ្នៃ ធ្វើជាភាសារបស់សាសយើងបានន័យថាយើងឲ្យតម្លៃនៃនៃពាក្យនោះអញ្ចឹងហើយអម្បូររបស់ខ្មែរនេះជាអម្បូរដូចកណាទូលអញ្ចឹងអម្បូរអារ្យ័នអារ្យ័នដូចពួកដូចពួកណែឡាតាំងពួកអង់គ្លេសពួកប្រាំងអីនេះគេមិនមែនអម្បូរធូថយធម្មតាទេ ហើយយើងជាអម្បូរមួយអម្បូរថ្លៃធ្នូអម្បូរធ្លាប់មានអរិយធម៌ត្រឹមត្រូវធ្លាប់អឺកសាងនៅខឿនមហាអំណាចមួយដែលដែលដែលដែលធ្វើជាអធិរាជនៅតំបន់អាស៊ីភាគអាគ្នេយ៍នឹងរាប់រយឆ្នាំគិតទៅបើនៅក្នុងអំឡុងសតវត្សទី8គុណពីសម័យប្រគុណអាចារ្យមន្ទី2មកដែលលោក បូកប្រមូលសរុបដែនដីនគរខ្មែរហើយនគរកម្ពុជា នឹងចូលគ្នា ខាងហ្វូណនហើយនឹងខាងនគរកម្ពុជានេះបញ្ចូលគ្នាភាពរុងរឿងរបស់យើងពីសតវត្សទី8មកទល់សតវត្សទី14 6 700ឆ្នាំហឹមខ្លាំងណាស់យូរគុណមហាអំណាចនៅតំបន់ហ្នឹង6 700ឆ្នាំមិនមែនមិនថោកថយធម្មតាយូរណា មកជាប់ឆ្លើយនេះទូរស័ព្ទផ្លេតមកចាំមកជាប់វល់ឡាយតិចហ្នឹងហើយអឺណាចូលមកឆ្លើយជាមួយដោយគុណអញ្ចឹងគឺថាដែលដែលលងនៅក្នុងមនោគមវិជ្ជាហ្នឹងគឺនិស័យរបស់មនុស្សនិស័យរបស់មនុស្សហ្នឹងទៅអញ្ចឹងមិនមែនថាអ្នកលងនៅក្នុងមនោគមវិជ្ជាដោយសារអ្នកនឹងខ្វះ វះតម្រេះវិជាឬមួយខ្សត់ខ្សោយទ្រព្យសម្បត្តិទេគឺអ្នកមានក៏ចឹងដែរជួនកាលអ្នកមានខ្លះហ្នឹងគឺថាលង នៅក្នុងមโนគមវិជាអីផ្សេងចឹងទៅមโนគមវិជា ផ្នែកខាង មុខរបរខលខូចអីអីចឹងមโนគមវិជានោះផ្សេងផ្សេងគ្នាចឹងគូឥឡូវបើខាងអ្នកក្រឥឡូវដូចខ្មែរក្រហមចុះសម័យខ្មែរក្រហមសម័យខ្មែរក្រហមចង់សាបព្រោះមโนគមវិជាដើម្បី ច្បាំងឈ្នះជាមួយរបបសាធារណរដ្ឋគេធ្វើម៉េចគេទៅបញ្ចោះបញ្ចូលចិត្តប្រជាពលរដ្ឋប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយការធ្វើបាបអំពើពុករលួយរបស់មន្ត្រីរាជការរបស់ទាហានចេះតែជិះជាន់ធ្វើបាបអ្នកស្រុកទៅ ធ្វើសង្គ្រាមនៅក្នុងកងទ័ពអីខ្វះសិលធម៌ចាប់មន់ចាប់ជ្រូកប្រជាពលរដ្ឋអីហូបចឹងទៅ ដោយមិនគោរពនឹងអីជួនកាលទៅតាក់ទងកូនកំមុំគេ ធ្វើឲ្យគេចេះតែភ័យខ្លាចរហូតប៉ុន្តែដល់ខ្មែរក្រហមអត់ទេគេចង់បញ្ចូលមនោគមវិជ្ជាដើម្បីយកទឹកចិត្តប្រជាពលរដ្ឋបានសូម្បីតែបេះម្ទេសតាមភ្លឺស្រែឬមួយតាមចំការហើយប្រជាពលរដ្ឋនឹងអត់ដឹងទេបាទនោះគេធ្វើណាគេបេះម្ទេសយកទៅហូបហើយគេសេសម្បត្តិទិញទួចនោះគឺពុកម៉ែមណៅកូនចង់ត្រូវការម្ទេសហូបសូមបេះម្ទេស 5 6ផ្លែហើយចងលុយប្រហែល100រៀលក្នុងទៅ ចងជាប់មួយដើមទេហ្នឹងទុកឲ្យម្ចាស់ប្រទេសហ្នឹង អ្នកកសិករហ្នឹងទៅឃើញមកអូយគិតទៅសាសនេះណាគិតទៅ ណែក្រុមនេះគេល្អណាស់អញ្ចឹងនេះជាប្រភេទមនុស្សឧបជាមួយដែរដើម្បីតាក់ទាញទឹកចិត្តរបស់ប្រជាពលរដ្ឋហ្នឹងឲ្យចូលទៅខាងគេដើម្បីគេដណ្ដើមយកប្រជា ប្រិយភាពនឹងមនុស្សឧបជាហ្នឹងរបៀបទៅអញ្ចឹងណា ដោយនិស័យរបស់ក្រុមមួយឬមួយ ក្រុមគណៈបកនីមួយមួយអញ្ចឹងនិយាយទៅភាសាហ្នឹងពាក្យហ្នឹងគេច្រើនប្រើនៅក្នុងផ្នែកក្រមគណៈបកឬមួយក្រមខាង និយមស្ដាំនិយមឆ្វេងអីចឹងជាងគុណណានិយមសេរីនិយមកុម្មុយនីសអឺពាក្យថាបើថាមានមនោគមវិជ្ជាហ្នឹងគឺនិយាយចេញមកចង់ចេញ បាក់ពួកអញ្ចឹងហ្មងអញ្ចឹងណា អញ្ចឹងនៅក្នុងក្នុងឬមួយទ្រឹស្ដីដែរទ្រឹស្ដីដែរអញ្ចឹងអូខេអឺមកតាំងចំពោះយើងនិយាយទៅវាចូលក្នុងគុណចាស់បានលើកឡើងមែនថាតើចូលទៅក្នុងមណ្ឌលគមវិជា ផ្នែកបកអឺដើម្បីនឹងអូសទាញបាននៅប្រជាពលរដ្ឋឬក៏អ្នកគ្រប់គ្រងបាន គឺត្រូវតែ ធ្វើយ៉ាងណាឲ្យ បញ្ចូលមនោគមវិជ្ជានោះឲ្យបានច្រើនដើម្បីអូសទាញមនុស្សនោះឲ្យ បានចូលមកគ្រប់គ្រងតើការដែលមានបញ្ហាប្រហែលថ្ងៃនេះដែលមានបញ្ហាអឺរដ្ឋឡើងប្រជាពលរដ្ឋយុវជនរបស់យើងនៅខាងកូរ៉េនៅ ខាងជប៉ុននៅខាងអីហ្នឹងជាប្រទេស ជាប្រទេសស្រុកខ្មែរតែម្ដងថាភ័យខ្លាចអាហ្នឹងមកអំពីការជឿហ្នឹងវាខ្វះមនសិការក៏ខ្វះមនោមនោ ខ្វះហើយការគិតយ៉ាងម៉េចបានទៅជាជឿដល់ថ្នាក់ដល់អ្នកខ្លះលោកគោលោកកបីលោកអីដើម្បីខ្លះក៏វិច្សំពេទៅដេកនៅហ្នឹងមកអាហ្នឹងមកពីវាមិនបានទៅជាអញ្ចឹងបងតាំងមនុស្សយើង អ្នកដឹកនាំមួយ ចំនួននៅលើ ពិភពលោកហ្នឹងដំបូងឡើយគេតែងតែធ្វើខ្លួនគេហ្នឹងឲ្យមានប្រជាប្រិយភាពមិនសិនព្រះអង្គវិយៈធម៌មូលលើកឡើងត្រូវហើយគឺថាគេធ្វើខ្លួនគេហ្នឹងឲ្យមានប្រជាប្រិយភាពសិន កណាមនុស្សម្នាក់ដែលមានប្រជាប្រិយភាពទាញយក បានប្រជាប្រិយភាពពីមហាជនបានហើយចាប់បានមហាជនទាំងឡាយហ្នឹងបានជឿមកជឿស្លោកមកលើ មនុស្សហ្នឹងហើយអញ្ចឹងអ្នក leadership ហ្នឹងគេគេចង់សម្ដែងថាអ្នក leadership ហ្នឹងមិននឹងគេជីងទៅធ្វើការងារឲ្យបានជោគជ័យអ្វីមួយគេត្រូវសម្ដែងខ្លួន គេគេធ្វើខ្លួន គេគេលិនតួខ្លួន គេហ្នឹងឲ្យខ្លួនគេមានប្រជាប្រិយភាពទាញយកប្រជាប្រិយភាព ការជឿទុកចិត្ត ការពេញចិត្តពីមហាជនខាងក្រៅហ្នឹងមុនសិនហើយយើងឃើញថាមនុស្សទាំងអស់ហ្នឹងតែងតែធ្វើសក្តីល្អទៅលើសាធារណជនហ្នឹងមិនជាជារឿយរឿយធ្វើអ្វីមួយ តែងតែគោរពទៅលើមហាជនហ្នឹងជាធំទាំងអស់ក៏ប៉ុន្តែ ពេលដែលគេទៅគេគេគេេងបានអភិជាប្រិយភាពនឹងពីមហាជនហើយចាប់ដើមគេបង្កើតនៅអាសកម្មភាព អាការងារផ្សព្វផ្សាយរបស់គេមួយបន្តទៀតគេគេគោលដៅរបស់គេហ្នឹងគេគេចង់បង្កើតការងារមួយចំនួនហ្នឹងដើម្បីឲ្យទៅតាមមហិច្ឆតារបស់គេដូចបងលើកឡើងអញ្ចឹងថាមនុស្សយើងតែងតែមានមហិច្ឆតាក្នុងក្រោយខ្នងក៏ប៉ុន្តែមិននឹងចូលដល់ចំណុចបានជោគជ័យទៅតាមមហិច្ឆតារបស់ខ្លួនទាល់តែបង្កឲ្យកើតទៅជាប្រជាប្រិយភាពទេយកប្រជាប្រិយភាពពីមហាជនមកសិនអញ្ចឹងទេឃើញឃើញមួយរយៈពេលខ្លីហ្នឹងឃើញថា យើងមានអ្នក leadership មួយចំនួនហ្នឹងគឺគេធ្វើអញ្ចឹងគេធ្វើតែងតែធ្វើឲ្យខ្លួនគេស្អាតស្អំឲ្យខ្លួនគេល្អពេញលក្ខណៈហើយជិញមកពីពីពីគណៈបកមួយតគណៈបកមួយទេងទៀតបង្កើតគណៈបកថ្មីអីចឹងដើម្បីឲ្យគេដតីហ្នឹងគិតឃើញថាអូខ្លួននេះល្អពិតប្រាកដមែនដែលហ៊ានលះបង់គ្រប់សពបែបយ៉ាងទាំងអស់ដើម្បីមកធ្វើការងារតស៊ូមតិឲ្យមហាជនហ្នឹងទទួលបាន ទទួលបានផលទាំងឡាយដែលមហាជនចង់បានក៏ប៉ុន្តែនៅខាងក្រោយខ្នង ដែល leadership ហ្នឹងវាមិនមែនចាំងទេ មនុស្សមួយចំនួន វា មានមហិច្ឆតាខាងក្រោយខ្នងហ្នឹងគឺគឺគឺយើងអត់អត់ដឹងនៅគំនិតរបស់គេគេចង់ធ្វើអីទេអញ្ចឹងកាលណាគេមានប្រជាប្រិយភាពហ្នឹងហើយចាប់ដើមគេបង្កើតអាអាកិច្ចការងារមួយទៀតគេហៅថាមូលនិធិមួយថ្មីទៀតសម្រាប់អូសទាញបុគ្គលទាំងអស់ហ្នឹងអ្នកដែលជឿស្រង់ទៅលើកិច្ចការងារគេធ្វើពីមុនមកហ្នឹង គឺថាចាប់ដើមជនសម្រាប់ការទី2ហ្នឹងគេគេស្ទង់ចាត់បុគ្គលទាំងអស់ហ្នឹងស្ទង់ចាត់មហាជនមើលតើមហាជនហ្នឹងមានការចាប់អារម្មណ៍ទៅលើអាគំនិតរបស់គេហ្នឹងគឺដល់កម្រិតណាអញ្ចឹងគេស្ទង់ណាសិតតែស្ទង់ស្ទង់ទៅចាត់មិនមែនថាយើងចង់ជឿជឿយើងមិនចង់ជឿតាមអាស្រ័យលើព្រោះមនុស្សអ្នកជឿហ្នឹងវាជឿទៅតាមអាអាចំណុចដែលគេធ្វើឲ្យគួរឲ្យជឿអញ្ចឹងទេមនុស្សបុគ្គលដូចបងលើកឡើងមកអញ្ចឹងថាថាមនុស្សខ្លះមានចំណេះដឹងខ្ពស់ណា មនុស្សខ្លះដល់ថ្នាក់คลายខ្លួនទៅជាវិជ្ជបណ្ឌិតដែរក៏ប៉ុន្តែនៅតែមានជំនឿជឿទៅតាមអ្នកដែលដឹកនាំហ្នឹងនៅនាំដូចសម័យមុនហ្នឹងក៏មាននាំអ្នកប្រាជ្ញមួយចំនួនត្រឡប់ទៅវិញហើយសម្រាប់ចោលទៅតាមគោលបំណងរបស់ខ្លួនហ្នឹងអ្នកដែល leader ហ្នឹងអ្នកដឹកនាំហ្នឹងមានយកមនុស្សទៅសម្រាប់ចោលក៏ច្រើនដែរទៅតាមអាគំនិតបច្ចេកតាខាងក្រោយខ្នងហ្នឹងធ្វើឲ្យអ្នកចេះអ្នកប្រាជ្ញមួយចំនួនជឿទៅតាមសេចក្តី អឺជ្រះថ្លាសេចក្តីល្អរបស់មនុស្សដែលដែលនិយាយហ្នឹងវាការនិយាយរបស់គេប៉ុន្តែមានពុតបត់នៅខាងក្រោយខ្នងមានអាពុតបត់អាក្រក់ហ្នឹងនៅខាងក្រោយខ្នងហ្នឹងគឺយើងពេកមួយគេនិយាយថា ទឹកសមុទ្រជ្រូណាគេគេវាស់បានតែទឹកចិត្តរបស់មនុស្សសំខាន់ណាណាយើងតលកណាយើងរៀនយល់អំពីមโนណានេះយើងនិយាយមិញរៀនយល់អំពីមโนចិត្តតសាសរបស់មនុស្សណាកណាបើយើងអត់យល់ទេយើងងាយក្នុងការងារ លួងគំនិតទៅលើអាអាមនុស្សគុំវិជាហ្នឹងអាអាការអាការបណ្ដោះបណ្ដាលអាការរុញច្រានអាការទាញយកអឺសេចក្តីប្រាថ្នារបស់គេហ្នឹងយើងអត់ដឹងខ្លួនតែម្ដងអ្នកខ្លះចូលដោយអត់ដឹងខ្លួនក៏មានដែរអ្នកខ្លះចូលដោយដឹងខ្លួនក៏មានដែរអ្នកខ្លះចូលដោយមហិច្ឆតាខ្លួនឯងចង់បានអ្វីមួយដែរវាមិនមែនថាដោយសារតែគេមកខាងទេខ្លួនឯងមកខាងហ្នឹងក៏គិតថា យើងចង់មានបំណងអ្វីមួយផ្សេងដែរអញ្ចឹងអាគំនិតទាំងពីរហ្នឹងតើលក្ខណៈយើងមានអាគំនិតហ្នឹងដូចគ្នាហើយអញ្ចឹងហើយមនុស្សហ្នឹងក៏ងាយងាយក្នុងការងារលងចូលក្នុងអាអាមនោគមវិជ្ជាក្នុងគំនិតអាការដឹកនាំរបស់គេហ្នឹងឲ្យយើងហ្នឹងដល់ស្នាក់រហូតបងលើកឡើងថាអាចដល់ថ្នាក់លុកគោលុកកបីអាចវិចសំពេរួចស្រេចទៅហើយខ្លាចអាអាសក្តីនិយាយអាការទ្រឹស្ដីរបស់គេ ទ្រឹស្ដីវាគ្រាន់តែ ជាការងារមួយយកមកនិយាយឲ្យយើងនឹងជឿក៏បានមិនជឿក៏បានទ្រឹស្ដីមិនជាការពិតទេទ្រឹស្ដីមួយចំនួននិយាយមិនជាការពិតទាំងអស់ទេសូម្បីតែនៅក្នុងពុទ្ធសាសនាហ្នឹងការនិយាយជាទ្រឹស្ដីមិនតាន់ជាការពិតទេទោះតែយើងទៅអនុវត្តអញ្ចឹងការធ្វើសមាធិជាដើម ការទៅមើលឃើញចិត្តជាដើមការទៅយល់ចិត្តអ្នកដតីជាដើមបើថាយើងមិនមិនមិនមិនទៅធ្វើ អនុវត្តដោយខ្លួនឯងទៅយើងមើលអត់ឃើញយើងគ្រាន់តែនិយាយជាទ្រឹស្ដីវានៅអត់ដល់កម្រិតចម្រូវរបស់វាទេអញ្ចឹងអ្នកដែលធ្វើឲ្យមនុស្សមួយជឿហ្នឹងដំបូងឡើយទី1គឺមានដំណាក់កាល3ដំណាក់កាលទី1ធ្វើខ្លួនឯងឲ្យស្អាតស្អំដំណាក់កាលទី2ធ្វើខ្លួនហ្នឹងឲ្យគេជឿដំណាក់កាលទី3ហ្នឹងអាមហិច្ឆតាហ្នឹងចាប់ដើមនឹងមានលេចឡើងទៅនៅគំនិតរបស់ខ្លួនហ្នឹងក្រោយពីពេលតែក ទាញបាននៅទឹកចិត្តរបស់មហាជនទាំងអស់ហើយចាប់ដើមមហាជនជឿហើយមហាជនអាចធ្វើអ្វីអ្វីដើម្បីខ្លួននឹងទាំងអស់អញ្ចឹងដែរគោលបំណងរបស់អ្នកដែលដឹកនាំមួយចំនួនហ្នឹងគាត់ចង់បានមហាជនហ្នឹងគឺជាដៃស្ដាំឬក៏មហាជនហ្នឹងគឺជាកម្លាំងមួយដ៏ធំសម្រាប់គាត់អញ្ចឹងហើយមហាជនទាំងឡាយហ្នឹងគឺជាកម្លាំងណាយើងយើងមើលអ្វីអ្វីក៏ដោយកម្លាំងនៅលើមហាជនទាំងអស់ហើយកណាកាត់ទីងទឹកចិត្តកាត់យួរ ទឹកចិត្តកាត់ទិញបានទឹកចិត្តហៅថាទិញបានទឹកចិត្តកាត់បដូរបានទឹកចិត្តរបស់មហាជនហើយគឺថាអ្វីអ្វីដែលមហិច្ឆតារបស់គាត់ទាំងក្រោយខ្នងគាត់សង្ឃឹមថាបានជោគជ័យហើយនេះនេះជាការងាររបស់មនុស្សមួយចំនួនដែលខ្ញុំកណាឃើញថាធ្វើឲ្យពិភពលោកនឹងជ្រួលជ្រើមដូចយើងនៅរុស្ស៊ីហើយនឹងអ៊ុយក្រែនយើងលើកឡើងរឿយរឿយថាមហិច្ឆតារបស់លោកពូទីនមិនមែនគោលបំណងគាត់ចង់វាយតែ អ៊ុយក្រែនទេគឺគោលបំណងរបស់គាត់នឹងចង់បង្កសង្គ្រាមជាមួយនឹងមហាយាកអាមេរិកនឹងឯងក៏ប៉ុន្តែវាទៅអត់រួចមកពីម៉េចមកពី ពិភពលោកនឹងគេមើលឃើញ អាមហិច្ឆតាអាក្រក់របស់គាត់នឹងក្រោយខ្នងឯនោះទេ ដែលជាហេតុនាំឲ្យគាត់នឹងយកតាហានទៅអ៊ុយក្រែនហ្នឹងហ្នឹងជាចំណុចមួយមួយអញ្ចឹងហើយអញ្ចឹងនៅស្រុកខ្មែរសប្តាហ៍នេះយើងមើលឃើញអឺអឺរយៈពេលខ្លីទៅដល់ថ្នាក់ យុវជនយើងមួយចំនួន នៅកូរ៉េទៅធ្វើការដល់កូរ៉េហើយមិនស្កប់ស្កល់ជឿទៅតាមលងគណិតទៅតាមអាការងារអធិប្បាយអាការងារនយាយដឹកនាំរបស់អ្នកដឹកនាំមួយចំនួនហ្នឹងយើងគួរណាស់ពិចារណាវាខ្វះពិចារណញាណការត្រេះរិះពិចារណាហ្នឹងគឺថាវិតកវិចារៈហ្នឹងគឺថាតកណាយើងគ្មាន វិតកវិចារៈអាសេចក្តី ជ្រះថ្លារបស់យើងគឺថាភ្លឺស្វាងនៃបញ្ញាវាអត់កើតឡើងទេ យើងទាល់តែមានការត្រេះរិះហើយពិចារណា មានន័យថាយកពាក្យរបស់គេនិយាយហ្នឹងយកមកត្រេះរិះពាក្យគេសិនត្រេះរិះហ្នឹងគឺថាយើងយើងធ្វើបរិកម្មដដែលដដែលហើយយើងចូលទៅពាក្យបរិកម្មហើយយើងឧបចារៈបរិកម្មឧបចារៈហ្នឹងគឺថាយើងយកមកអឺវេកមើល វេកញែកមើលគិតពិចារណាដដែលដដែលដដែលដដែលចូលទៅគៀកនៅនៅភាសាទាំងអស់ដែលគាត់និយាយហ្នឹងតើប្រយោជន៍ទាំងមានពិតដូចគាត់និយាយដែរទេហើយផលលិបាកហ្នឹងវាអាចកើតរឿងទាំងអស់ហ្នឹងឡើងនៅក្នុងពិភពលោកហ្នឹងដូចគាត់និយាយដែរទេអាហ្នឹងទៅយើងចាំជឿទៅយើងចាំលុកគោលុកកបៃវិសំពេឬក៏ទៅដល់ប្រទេសគេហើយបែរទៅជាទិញកប៉ាល់ហោះត្រឡប់មកស្រុកវិញអាហ្នឹងជាការងារមួយយើងខ្វះវិចារណញ្ញាណខ្វះការត្រេះរិះពិចារណា ខ្វះការយល់ដឹងអំពីសេចក្តីប្រាថ្នារបស់បុគ្គលទាំងអស់នោះគាត់នៅខាងក្រោយខ្នងគាត់មានស្អីយើងត្រូវវេកញែកឲ្យបានច្រើនរឿងហ្នឹងមកបន្តិចហើយមនុស្សយើងម្នាក់ម្នាក់ខ្ញុំជឿជាក់ថា មានការគិតខុសខុសគ្នាបើសិនគាត់ជឿក៏យើងមិនអាចទៅបង្ខំគាត់ដែរគ្រាន់តែយើងចង់អឺបញ្យល់ឲ្យថាការជឿនេះវាទាល់កណ្ដាលយើងយល់ បើកណាយើងមិនយល់ក្នុងពុទ្ធសាសនាលោកសំដែងច្បាស់ណាលោកថាបើសិននៅថាទៅរៀនកម្ពីទាំងអស់ហ្នឹងបើមិនយល់កុំឲ្យជឿណាទាល់តែខ្លាយើងយល់សិនយើងយល់នៅពេលសំដែងគេនិយាយទាំងអស់ហ្នឹងយើងពិចារណាដល់ហើយយើងយល់ហើយអាហ្នឹងត្រឹមត្រូវទៅតាមគោលបំណងរបស់យើងហើយអាហ្នឹងចាំយើងជឿទៅតាមហ្នឹងសេចក្តីប្រាថ្នារបស់មនុស្សកាលណាមិនយល់ហើយជឿទៅតាមដោយលងិតលងល់ហ្នឹងគឺថាវា វា ប្រាស់ចាកនៅអាបញ្ញាហ្នឹងហើយវាវាអាចធ្លាក់ទឹកងាយស្រួលណាស់ហ្នឹងចំណុចដែលកណាលើកឡើងប៉ុណ្ណឹង អរគុណណាអឺគុណចាស់អឺបាច់ទៀតគូយុវជនខ្មែរក្រមយើងយើងគួរតែមានមនោគមវិជ្ជាយ៉ាងម៉េចដើម្បីឲ្យពួកគាត់នឹងបានទទួលមនោគមវិជ្ជាបែបត្រឹមត្រូវកុំឲ្យលងទៅតាមកំណត់អញ្ចឹងតើយើងមាន វិធីអីដើម្បីជាការបញ្យលពួកគាត់ដើម្បីកុំឲ្យពួកគាត់នឹងលងទៅតាមមនោវិជ្ជាបែបហ្នឹងគុនចាស់ ណាអរគុណហើយព្រះអង្គកន្លែងនោះគឺជាចំណុចដែលធំបំផុតតែខ្ញុំកណាចង់បំពេញឲ្យបានពេញលេញអឺឥឡូវយើងយកគេហៅថា បង្កើតនៅមនោគមវិជ្ជា អង្គការសហប្រជាជាតិបញ្ចូលទៅបច្ចុប្បន្នពី2ឆ្នាំមុនព្រះអង្គបានធ្វើមនោគមវិជ្ជាអឺស្ដីអំពីសេចក្តីប្រកាសរបស់ សិទ្ធិសេរីភាពរបស់ជនជាតិដើមនោះមនោគមវិជ្ជានោះជាប៉ុន្តែវាមិនមែនអាក្រក់ទេនេះគឺជាមនោគមវិជ្ជាមួយដែលត្រូវ ណាប្រៀបដូចជាយើងបញ្ចូលមនោគមវិជ្ជាពុទ្ធសាសនាអញ្ចឹងអញ្ចឹងណាដោយព្រះសម្មាសម្ពុទ្ធព្រះអង្គបង្កើតឡើងព្រះអង្គខំបញ្ចូលនៅមនោគមវិជ្ជា ធ្វើម៉េច ដើម្បីលួងចិត្តមនុស្សទូទៅនៅលើសកលលោកនឹងឲ្យមានការស្វែងយល់ឲ្យទទួលស្គាល់ថាសេចក្តីទុកនឹងមានពិតនៅលើពិភពលោកនឹងគឺជាសច្ចធម៌ពិតប្រាកដនឹងរៀបយ៉ាងឥឡូវយើងខំប្រឹងបញ្ចូលនៅមនោគមវិជ្ជា ស្ដីអំពីសិទ្ធិសេរីភាពរបស់ជនជាតិដើមឲ្យ ប្រជាពលរដ្ឋខ្មែរក្រមនឹងបានយល់អំពី វិជានេះមួយបើបានដឹងហើយ មាន តែធ្វើឲ្យមានប្រយោជន៍ទៅដល់ពួកគាត់នឹងចំណុចហ្នឹងនេះគឺជាចំណុចខ្លាំងក្លាបំផុត ហើយដើម្បីឲ្យមនោគមវិជ្ជាដែលយើងគិតថាមានប្រយោជន៍សម្រាប់ប្រជាពលរដ្ឋខ្មែរក្រមទូទៅ ទាំងប្រសង់ទាំងពលរដ្ឋហ្នឹងហើយនឹងយុវជនជាពិសេសជាន់ក្រោយរបស់យើងហ្នឹងបានរឹងមាំ ទៅបញ្ចូលនៅមនោគមវិជ្ជាស្ដីអំពីស្មារតីនឹងមួយទៀតដើម្បីឲ្យមានស្មារតីរឹងមាំឥឡូវយើងគិតនៅលើអធិបាតធរអញ្ចឹងឯងគុនអឺអឹមបាត់ឃើញ បាត់ឃើញណាគុនចាស់ណាវាវាលោតអាកាមេរ៉ាលោតរហូតអញ្ចឹងអញ្ចឹងចាស់និយាយធម្មតាណាធ្វើការគេណាណា អឺនិយាយអំពីអឺធម៌នៅក្នុងពុទ្ធសាសនា មានប្រភេទធម៌ច្រើនយ៉ាង ដែលធ្វើឲ្យស្មារតីនឹងរឹងមាំឲ្យមានចំហច្បាស់លាស់នៅក្នុងជំនឿមួយដែលយើងគិតថាមានប្រហោប្រយោជន៍មកឲ្យយើងឥឡូវដឹងហើយយុវជនយើងបានដឹងបានដឹងថាសិទ្ធិសេរីភាពមានអត្ថន័យសំខាន់ ហើយយើងឈរនៅលើសិទ្ធិសេរីភាព ចាប់ផ្ដើមឡើងអំពីការបង្ហាញនៅ ជំហររបស់យើងច្បាស់លាស់ស្ដីអំពីការសម្រេចចិត្តរបស់យើងដូចយើងនិយាយអញ្ចឹងតើយុវជនឬមួយពលរដ្ឋខ្មែរក្រមទូទៅសម្រេចចិត្តថា យើងចង់ឈរលើម្ចាស់ការខ្លួនយើងដែរឬអត់នឹងត្រូវធ្វើធ្វើការសម្រេចចិត្តនឹងមុនសិនហើយចាំជឿ មុននឹងឲ្យដឹងថាការសម្រេចចិត្តរបស់យើងនឹងមានផលប្រយោជន៍ដែរឬទេយើងត្រូវរំពឹងពិចារណាគិតឲ្យល្អដល់មុននឹងជឿជាមួយនឹងមនោគមវិជ្ជាមួយដែលថាសិទ្ធិសេរីភាពរបស់ជនជាតិដើម មានលក្ខណៈពិសេសវិសេសវិសាលមកឲ្យយើង ដោយយើងធ្វើការសម្រេចចិត្តយើងមិនចាំបាច់ឆ្លងចំណោះឲ្យសាសនាទេណា ចឹងសប្ថ្ងៃថ្មីត្បិតតែរដ្ឋវៀតណាមគ្រប់គ្រងយើងមែនប៉ុន្តែ យើងមិនទាន់មាននិន្នាការតវ៉ាតស៊ូមួយហៅថាឲ្យវាដាច់ខាតព្រោះច្បាប់មានហើយពិភពលោកគេកំពុងតែអនុវត្តប្រទេសកាណាដាសហរដ្ឋអាមេរិកប្រទេសអូស្ត្រាលីប្រទេសញូហ្សេឡង់សិតតែក្រុមប្រទេសចំនួន5ដែលមានសេចក្តីថ្លៃថ្នូរនៅលើពិភពលោកយើងនេះ ហើយជាប្រទេសដែលនិយាយភាសាអង់គ្លេសគឺគោរពនៅសិទ្ធិសេរីភាពរបស់ជនជាតិដើមសិទ្ធិសេរីភាពរបស់ម្ចាស់ទឹកម្ចាស់ដីយើងនិយាយមកយើងនិយាយមកគឺថានិយាយរំលឹកឡើងប្រទេសដែលមានសេចក្តីថ្លៃថ្នូរហ្នឹងមក គឺប្រទេសអូស្ត្រាលីប្រទេសអាមេរិកប្រទេសកាណាដាអញ្ចឹងវាវាមានលក្ខណៈអស្ចារ្យអញ្ចឹងជាការពិតនៅប្រទេសអង់គ្លេស គឺជាប្រភេទនគរមួយដែលអត់មានតវៃដណ្ដើមប្រទេសណាទេហើយគាត់ជាជនជាតិដើម នៅទ្រង់ស្រាត់មិនចាំបាច់ប្រកាសទទួលស្គាល់ជនជាតិដើមណាទៀតទេប៉ុន្តែសប្តាហ៍នេះគាត់គាត់ប្រកាសទទួលជនជាតិស្គាល់ជនជាតិដើមនៅអូស្ត្រាលីមកពីយើងឥឡូវចំណោះស្ដេចអង់គ្លេសដដែលនៅមិនទាន់ផ្ដាច់ខ្លួនចេញទេមិនទាន់ប្រកាសឯករាជ្យទៅឡើយទេ ទោះបីអូស្ត្រាលីនឹងប្រកាសឯករាជ្យខ្លួនឯងក៏គេគោរពសិទ្ធិរបស់ជនជាតិដើមគេទុកជនជាតិដើមឲ្យមានសិទ្ធិសេរីភាពគេបានចំណែកសេដ្ឋកិច្ចដែលកើតអំពីរ៉ែធនធានរ៉ែធម្មជាតិដែលគេរកបាននៅម្ដុំទឹកដីរបស់ជនជាតិដើម Aborigine គេអឺស្វានយករ៉ែអូស្មានគេស្វានយកមាសគេស្វានយកស្ពាន់ គេស្វានគេជីករូងភ្នំយកខ្យូងថ្មគេអឺអឺរកបានប្រេងសាំងយកមកលក់ហើយគេរ៉ែដតីទៀតឥឡូវកន្លែងដែលមានធនធាន ធម្មជាតិនៅក្នុងដីទាំងអស់សុទ្ធតែតំបន់ របស់ ជនជាតិដើមទាំងអស់គឺដូចទឹកដីកម្ពុជាក្រោមយើងអញ្ចឹង កន្លែងដែលរដ្ឋវៀតណាមកំពុងតែខួងប្រេងលក់សិតតែទឹកដីតំបន់របស់ដូនតារបស់យើងទាំងអស់ហើយឥឡូវធនធានកំពុងតែនាំចេញទៅលក់នៅខាងក្រៅកន្លែងណាទីធ្លាដែលយើងធ្វើស្រែទាំងអស់ហ្នឹងទឹកដីដែលយើងធ្វើស្រែទាំងអស់ហ្នឹងឥឡូវកំពុងតែពុងតែទទួលផលអំពីខឿនកសិកម្មដំណាំស្រូវរបស់យើងនឹងនាំកចេញទៅលក់នៅខាងក្រៅនឹងឯងហ៎ឥឡូវធ្វើបើកធ្វើកន្លែងកសិកម្ម បង្កើតបច្ចេកទេសផ្សេងផ្សេងបច្ចេកវិទ្យារោងចក្រផ្សេងផ្សេងប៉ុន្តែធ្វើនៅឡើយណាធ្វើនៅលើទឹកដីរបស់ខ្មែរក្រមនោះហើយអានោះត្រូវចែកមកឲ្យខ្មែរក្រមហើយពង្រឹងខំពឹងលើកកម្ពស់នៅខឿនវប្បធម៌របស់ខ្មែរក្រមស្ទូចខឿនវប្បធម៌របស់ខ្មែរក្រមឲ្យឲ្យថ្លៃធ្នូឡើងជំរុញឲ្យកូនចៅខ្មែរក្រមនឹងដឹកនាំគេ រុញឆ្កាស់គូតឪពុកម្ដាយរបស់ខ្មែរក្រមនឹងអឺណែនាំគេពុកម្ដាយខ្មែរក្រមមេដាបៃតានឹងឲ្យគេ នាំកូនចៅគេទៅរៀនដឹកដៃគេឲ្យនាំកូនចៅគេទៅរៀនបានឈ្មោះថាខ្លួនឯងនេះមកទទួល ផលអំពីទឹកដីចដូនចតារបស់គេហើយអត់ធ្វើបាបគេបើសិនណាខំប្រឹងធ្វើដោយសប្តាហ៍ថ្ងៃនេះມັນប្រយោជន៍ទេហើយខ្មែរក្រមគេធ្វើមិនសុខចិត្ត ពីដើមអ្នកឯងគិតថាយើងនិយាយដាច់តឡៃតលទ្ធិគុំនេះទេចូលមកដល់គិតថាហ្មងកំតិចគេចោលហ្មងសន្សំសន្សំពីឆ្នាំ75មកផែនការពី75មកទល់ឥឡូវហ្នឹងមិនមែនតិចឆ្នាំណាមកដល់ឆ្នាំ2000វា25ឆ្នាំ25ឆ្នាំឥឡូវជាង40ឆ្នាំ47ឆ្នាំហើយខ្មែរក្រមយ៉ាងម៉េចហើយឥឡូវពេលដែលយើងនៅក្នុងស្រុកយើងជីវភាពរបស់យើងមិនទាន់ដុនដាបដោយសពថ្ងៃហ្នឹងឥឡូវអស់បណ្ដោយ អស់ជាបរដ្ឋខ្លះអស់ដីនៅប្រដអត់មានដីពុកម្ដាយចែកដីបានមួយរៃពីររៃព្រោះបង្កើតធនធានអីបង្កើតលក់ដីនឹងបដ ாய் ទិញម៉ូតូទិញអីនាំគ្នារត់ទៅធ្វើការនៅរោងចក្រធ្វើឲ្យកើតមុនដំបងដំបងចូលមកដល់ភ្លាមតំបន់របស់យើងអត់មានធ្វើផ្លូវឲ្យយើងទេអត់មានតទឹកអត់មានតភ្លើងទេយកមកដល់ភ្លាមគិតតែប្រមូលទ្រព្យសម្បត្តិហ្នឹងទៅ បំពន់នៅភូមិភាគខាងជើង នៅភូមិភាគកណ្ដាលអឺអង្គគិតមើលតើយើងមិនអោយយើងថាយ៉ាងម៉េចខេត្តឃ្លៀងគឺជាខេត្តមួយដែលផលិតស្រូវនាំចេញទៅក្រៅម្ចេះតិចប៉ុន្តែខេត្តឃ្លៀងកំពុងស្ថិតនៅ ក្នុងភាពក្រីក្រ ជាខេត្តមួយ ក្រីក្រក្នុងចំណោមខេត្តក្រីក្រចំនួន6នៃ នៃខេត្តក្រុងទាំង63នៅប្រទេសវៀតណាមហើយយើងទទួលយកបានទេអញ្ចឹងហើយខេត្តឃ្លៀងហើយខេត្តព្រះតពាំងពលាវមាត់ជោគអីនេះសិតតែខេត្តពោពេញទៅដល់ជនជាតិខ្មែរយើងនៅពេញទាំងអស់ខេត្តឃ្លៀងខេត្តព្រះតពាំងហ្នឹងច្រើនជាងគេបំផុតហើយតបមកពលាវកមួនសអមាត់ជោគហ្នឹងហើយហើយហើយខេត្តអស់ចឹងចឹងមិនខំប្រឹងពង្រឹងឲ្យយើងឲ្យយើង មានសេចក្តីថ្លៃថ្នូរឲ្យយើង មានជីវភាពយើងសមរម្យផ្លូវថ្នល់ឲ្យស្អាតបាតមកអត់ខេតក្លៀងខ្លាយទៅជាខេតមួយក្រីក្រយើងលើសូអសឹងតែអត់ជឿខ្លួនឯងប្រយក្នុងពេលដែលយើងនាំអង្គចេញពីខេតក្លៀងទឹកដីរបស់ខ្មែរក្រមនឹងយកទៅលក់នៅខាងក្រៅហើយខេតយើងទៅជាខេតក្រីក្រខេតអីចឹងទៅអានឹងការបែងចែកវាអត់ស្មើបែងចែកវាអត់ត្រឹមត្រូវហើយគិតថាកន្លែងនឹងខ្មែរទៅឲ្យរដ្ឋទៅចឹងទៅ ដើម្បីវក្រកាន់តែខ្លាំងទៅវេទនាយើងស្រួលគ្រប់គ្រងវាកំណត់វានឹងចឹងមិនអោយជនជាតិខ្មែរយើងមានតម្រៃវិជាអីតាមត្រូវណាវាវាធ្វើបាបយើងអញ្ចឹងកំណត់នឹងអញ្ចឹងហើយអាមហិច្ឆតារបៀបអញ្ចឹងហ្មងឲ្យខ្លួនឯងបានស្គមតាំងហើយ បំផ្លាញសាសមួយទៀតឲ្យមានឲ្យយើងស្គមស្កើងណាឲ្យមិនយើងគ្រាន់បើណាប្រជាពលរដ្ឋខ្មែរទាំងអស់លើកឡើងឲ្យ នៅធ្វើក្រោមវាទាំងអស់ យើងមានបានឡើងធ្វើរដ្ឋមន្ត្រីមួយណាឥឡូវអត់ផងមានតែចវាយខេតមួយធំជាងគេប្រត់ហើយគេឲ្យពីនឹងតំណាងរាស្ត្រតំណាងរាស្ត្រដែលទៅនៅធ្វើទៅទៅប្រជុំនៅហាណូយទៅដូចដូចទីម៉ោងអញ្ចឹងអត់មានតែឃើញតំណាងរាស្ត្រណាមួយមានយបល់អីណាដែលតំណាងនេះណាមួយតំណាងឲ្យខ្មែរវាឡើងវាឲ្យឡើងទៅ5 6 7នាក់ហ្នឹងគឺថាដើម្បី តំណាងឲ្យខ្មែរ វាទៅនិយាយប្រាប់អង្គការសហជីវជាតិអញ្ចឹង វាថាប្រទេសវា មានមានជនជាតិខ្មែរដែរតែទៅលើកខ្មែរឲ្យធ្វើតំណាងតើតំណាងរាទាំងអស់ហ្នឹង មានមានការពៀផលប្រយោជន៍ខ្មែរទេអត់ទេមានតំណាងរាមួយណាដែលការពៀផលប្រយោជន៍ខ្មែរបើយាយខ្លះហ្នឹងមានដែលស្គាល់មានដែលពាក់អាវខខ្មែរទៅប្រជុំនៅនៅនៅកៅអីសភានៅនៅហាណូយណាអត់ទេហើយមិនថាតំណាងរាការពៀផលប្រយោជន៍ខ្មែរបានអត់ទេអត់បានទេធ្វើអញ្ចឹងមិនបានទេ ត្រូវតែឲ្យជាប្រពៃណីណែនាំលោកស្រីតាណាងារអស់ទៅនឹងលោកបោះតាណាងារអស់នឹងសៀកពាក់ជារបៀបខ្មែរឲ្យវាបង្ហាញឲ្យច្បាស់លាស់ហើយគាត់ត្រូវការពៀផលប្រយោជន៍ខ្មែរអានឹងបានត្រឹមត្រូវចាប់ផ្ដើមដំណើរការត្រឹមត្រូវមកវិញព្រោះយើងចង់មិនចង់យើងត្រូវនៅជាមួយយួននឹងឯងគៀមសាច់គៀមឆ្អឹងជាមួយគ្នានឹងឯងវាត្រូវតែខំខំគ្នានៅកណ្ដាលប្រទេស កម្ពុជាក្រោមយើងនឹងឯងជាមួយគ្នានឹងហ្នឹងឯងក្នុងទឹកដីកម្ពុជាក្រោមហ្នឹងវាចង់ហៅថាអីក៏ថាទៅប៉ុន្តែយើងនៅតែថាទឹកដីកម្ពុជាក្រោមយើងអញ្ចឹងយើងមិនបោះបង់ចោលទេមកពីទឹកដីនឹងទឹកដីរបស់ចរុនចតាយើងដំណាក់កាលនេះយើងត្រូវតស៊ូទៀមទាសិទ្ធិសេរីភាពជាម្ចាស់ទឹកចាស់ដីនឹងឲ្យបានហើយដើម្បីដណ្ដើមយកនៅសេដ្ឋកិច្ចដែលបូតចេញពីយើងយើងត្រូវទទួលផល គេរុករករ៉ែគេទទួលបាន ផល ប្រយោជន៍ពីទឹកដី ដូនតាយើងត្រូវតែចែកឲ្យជនជាតិដើមនឹងដើម្បីគេកសាងខឿនវប្បធម៌របស់គេ ដើម្បីគេកសាងនៅតម្រេះវិជាឲ្យកូនចៅរបស់គេតពូជតអំបូររបស់គេមិនត្រូវឲ្យគេដើរទៅស៊ីឈ្នួលតពិសតពិសចោលទេសភូមិរបស់គេចោលស្រុកទេសរបស់គេចឹងទេមិនអាចចឹងទេណា ព្រះអង្គបាត់ហើយលោកលេខសេងតឹងកណាប្រហែលជាអឺប្រព័ន្ធផងព្រះអង្គជាប់បាទបើសំឡេងផងលោកគុណវាលេចចោះលេចចោះលេចចោះងើបចាស់ងើបឡើងវាយមកទៀតឥឡូវអង្គតឹងមាន ប្រសាសន៍ត្រង់ចំណុចដែលថាយុវជនរបស់យើងហ្នឹងគាត់មានការចង់ ដឹងចង្លឺអំពីមនោគមវិជ្ជាហ្នឹងដោយសារតែគាត់ភ័យខ្លាចយើងយុវជនរបស់យើងវាអាចលងទៅក្នុងអំណាចរបស់មនោគមវិជ្ជាដូចជាយួនជាដើមដែលវាធ្វើវាអូសទាញយុវជនរបស់យើងហ្នឹងវាទៅអំណាចរបស់ពួកគាត់ណាអូសទាញកម្អុយវាជឿសហព័ន្ធអីជាដើមតើយើងគួរទៅប្រយោជន៍យ៉ាងណាដើម្បីកម្អុយយុវជនរបស់យើងអឺលងទៅក្នុងមនោគមវិជ្ជារបស់យួនវិញមិនតាំង បាទពិតទៅយើងរាល់ថ្ងៃហ្នឹងខ្មែរក្រមយើងហ្នឹងសម្ដែងមតិជាសាធារណៈដូចជាយើងផ្សាយជិញជាសាធារណៈជារៀងរាល់ថ្ងៃហ្នឹងគឺថាចង់បញ្ជាក់ឲ្យយុវជនខ្មែរក្រមយើងទាំងអស់ហ្នឹងយល់អំពីអ្វីទៅដែលហៅថាហេតុហើយនឹងផលហេតុដែលវាមានកើតឡើងនៅកម្ពុជា ក្រមទៅបានអាណានិគមយួនមកឈ្លានពានលើយើងហើយអូសយកទ្រព្យសម្បត្តិរបស់យើងហើយធ្វើទុក បុកម្នេញធ្វើទុកទោសមកលើយើងទាំងអស់ហ្នឹងដែលយើងមិនសុខចិត្តហ្នឹងហើយយើងខំជីងមកសម្ដែងជាសាធារណមតិហ្នឹងដើម្បីបញ្យល់ទៅឲ្យបងប្អូនខ្មែរក្រមយើងក៏ដូចយុវជនទាំងអស់ហ្នឹងឲ្យគាត់ពិចារណាមើល អញ្ចឹងកាលណាគាត់ពិចារណាឃើញថាការនិយាយរបស់ពួកយើងនឹងវាត្រូវជាងអាមនោគមវិជ្ជាគមនីនៅផ្សព្វផ្សាយនៅកម្ពុជាក្រមនឹងដែលដែលខិតខំផ្ដល់ជាតំណែងខិតខំផ្ដល់ជាការងារសម្រាប់ឲ្យយុវជនយើងធ្វើនឹងមិនមែនបានមកពីយួននឹងគេឲ្យទេណាយើងទល់ថាបញ្ជាឲ្យពួកគាត់នោះដឹងថាការងារទាំងអស់ដែលបានធ្វើនៅកម្ពុជាក្រមសប្ថ្ងៃដោយយុវជនទៅធ្វើនៅប្រេងគួរដងណាយបញ្យឿជាដើមមិនមែនយួនគេឲ្យងាយងាយទេ ដោយសារការទៀមទារបស់យើងជាផ្នែកសាព័ន្ធឬក៏សាធារណសាធារណមតិដូចពួកយើងជាដើមនេះទៀមទា តវ៉ានឹងឆាកអន្តរជាតិទៅយួននឹងយួននឹងវាទ្រាំអត់បានអញ្ចឹងការងារដែល អន្តរជាតិនឹងគេតម្រូវឲ្យយួនធ្វើទេហើយយើងនឹងជាការងារណែនាំការងារនាំជូននៅព័ត៌មានទាំងឡាយទៅឲ្យអន្តរជាតិនឹងគេជួយដោះស្រាយគេជួយធ្វើអន្តរាគមន៍ទេ ទៅខ្មែរក្រមយើងក្នុងស្រុកទាំងអស់ហ្នឹងវាបានផលហ្នឹងមកហើយឲ្យបងប្អូនយើងកំយល់ថាដូចថ្ងៃហើយអញ្ចឹងអឺមានប្រទេសមួយចំនួននៅកម្ពុជាក្រមចោទមកពួកយើង ថាពួកជនក្បត់ជាតិឲ្យជាដើមអញ្ចឹងយើងមិនមែនជាជនក្បត់ជាតិទេយើងជាអ្នកនាំសារនាំអំពើល្អនាំគំនិតល្អនាំសេចក្តីប្រាថ្នារបស់ខ្មែរក្រមដែលបាត់បង់ទៅទាំងឡាយនោះយកមកវិញឲ្យយើងអញ្ចឹងតិច អញ្ចឹងទៅយើងទាំងអស់គ្នាហ្នឹងគឺជាអ្នកនាំពាក្យនាំសារទាំងអស់ហ្នឹងហើយនាំពីគេមកហើយបញ្យល់ទៅឲ្យនាំពីអង្គការសហជីវជាតិមកហើយក៏ខំប្រឹងអឺបដោតអារម្មណ៍ហ្នឹងបញ្យល់ទៅដល់បងប្អូនខ្មែរកម្ពុជាក្រមនៅស្រុកជាពិសេសយុវជនហ្នឹងឲ្យយល់អំពីគោលបំណងរបស់ខ្មែរក្រមយើងធ្វើទាំងអស់គ្នាហ្នឹងតើយើងធ្វើដើម្បីហេតុផលតែមួយគត់គឺថាទៀមទាយកសិទ្ធអ្វីដែលយើងបាត់បង់ទៅវិញហ្នឹងហើយកាលណាយើងអឺ បញ្យល់ទៅហើយយុវជនគាត់យល់ឃើញអំពីទេសនាអឺគំនិតរបស់យើងទាំងអស់ហ្នឹងវេកញែកក្នុងរឿងល្អល្អមួយចំនួនរឿងពិតប្រកបដែលដែល វាកើតឡើងនៅកម្ពុជាក្រោមរួចស្នាច់ហើយហ្នឹងឲ្យគាត់ពិចារណាអញ្ចឹងបានព្រះអង្គលើកឡើងមកមាញ់ហើយក៏បាត់ទៅវិញហ្នឹងព្រះអង្គវិរិយធម៌មកចង់លើកឡើងថានៅក្នុងព្រះពុទ្ធសាសនា មានធមមួយហៅថាអតិបត្តិធម៌ហ្នឹងមាន4មានអញ្ចឹងទេមានឆន្ទៈវិរិយៈចត្តវិមង្សាអញ្ចឹងទេបុគ្គលឬក៏ខ្មែរក្រមយើងទាំងអស់ហ្នឹងតលតែយល់ធម៌ទាំង4ហ្នឹងអញ្ចឹងកាលណា យើងយល់ហើយយើងតលតលមានឆន្ទៈឆន្ទៈក្នុងការទៅធ្វើក្នុងការទៅធ្វើអំពើកិច្ចការងារមួយចំនួនដែលយើងយល់អំពីមនសិការឬក៏គំនិតរបស់យើងដែលយល់អំពីអ្នកដែលនិយាយហ្នឹង ហ្នឹងយើងមានឆន្ទៈហើយតោះតែយើងមានឆន្ទៈហ្នឹងឆន្ទៈក្នុងការបដូរបដូរអាមនោគមវិជ្ជា ដែលគេគ្របដណ្ដប់មកលើយើងបដូរអាការងារយល់ដឹងអំពីគំនិតដែលវាអត់ស្របទៅតាមអ្វីគោលបំណងរបស់យើងចង់បានហ្នឹងគឺថាយើងបដូរអាហ្នឹងយើងមានឆន្ទៈទៅបដូរហ្នឹងណាឆន្ទៈហ្នឹងលះបង់ចោលនៅអ្វីដែលជាគំនិតមិនល្អអ្វីដែលជាអំពើអាក្រក់ហើយគេ ញាស់ញោមគេបញ្ចូលមកនៅក្នុងអារម្មណ៍របស់យើងនៅក្នុងចិត្តរបស់យើងយើងត្រូវលះបង់អានឹងចោលអញ្ចឹងមានឆន្ទៈធ្វើនៅសក្តីល្អសម្រាប់អឺផ្គត់ផ្គង់នៅជីវភាពរស់នៅបានអាស្រ័យទៅលើ ការយើងមានឆន្ទៈធ្វើដល់អ្វីមួយបានប្រែប្រួលនៅអាគោលការណ៍នោះមួយគោលការណ៍ដែលដែលគេគៀបសង្កត់មកលើយើងនឹងបានអានឹងឆន្ទៈវិរិយៈព្យាយាមទីពីរហ្នឹងគឺវិរិយៈហ្នឹងគឺមានការព្យាយាមធ្វើដដែលដដែលដូចជាការងារផ្សព្វផ្សាយ នៅចំណេះដឹងមួយចំនួនដែលរៀនបានអំពីសិទ្ធិសេរីភាពរបស់អង្គការសហជីវជាតិសិទ្ធិសិទ្ធិជនជាតិដើម ដែលជាសាសជាតិរបស់ខ្លួនមានតាំងពីបុរាណកាលមករស់នៅក្នុងទឹកដីកម្ពុជាក្រមនេះយូរអង្វែងមកហើយហ្នឹងគឺយើងគឺយើងតព្យាយាមធ្វើអាហ្នឹងដដែលដដែលហើយផ្សព្វផ្សាយឲ្យបានញឹកញាប់ផ្សព្វផ្សាយឲ្យបានទូលំទូលាយទៅនៅក្នុងកម្ពុជាក្រមនឹងឲ្យយល់ដឹងគ្រប់គ្រប់គ្នាទាំងអស់ជាពិសេសទៅតាមវត្តអារាមទៅតាមស្រុក ភូមិមួយចំនួនដែលជាពិសេសជ្រៅជ្រៅនៅ ទីដាច់ស្រយាលបុគ្គលមួយចំនួនមនុស្សមួយចំនួនគាត់អត់យល់យើងគួរណាតែមានបង្កើតទៅជាក្រុមអីចឹងទៅដើម្បី ជួយយកអាលទ្ធិទាំងអស់ហ្នឹងឬក៏សិទ្ធទាំងអស់ហ្នឹងយកទៅផ្សព្វផ្សាយឲ្យ ប្រជាប្រដ្ឋខ្មែរក្រមយើងតួតោទាំងអស់ហ្នឹងដូចដូចគ្នាហ្នឹងឲ្យយល់អំពីហ្នឹងគឺថាការព្យាយាមហ្នឹងគឺវិយៈហ្នឹងចិត្តមានចិត្តអូខេតាំងអាបណ្ដឹងចាស់អរគុណហើយព្រោះមាន បញ្ហាមិនសូវស្រួលសោះឥឡូវយើង ផ្សាយបណ្ដឹងចាស់ឲ្យពេលវេលាយប់ជ្រៅពេកបញ្ហាលំលេតលំលេតចឹងដូចមិនស្រួលអារម្មណ៍សោះបាទចឹងសូមហ្នឹងអញ្ចឹងប៉ណ្ណឹងប៉ណ្ណឹងចាស់ចាំជួបណាឯងធ្វើល្អឡើងវិញអូកុំព្យូទ័រទៅ អូកុំព្យូទ័រហ្នឹងមកពីមានបញ្ហាមកពីកុំព្យូទ័រនឹងមកពីអេក្រង់ណាណាអត់ទេមកពីអាវាច្រើន system ពេកទៅវាតើឲ្យសម្អាតចោលហ្មងទៅយក external disk មួយចម្លង ស្អីស្អីនឹងបញ្ចូលអស់ណាហ្នឹងអញ្ចឹងអញ្ចឹងបើថាបណ្ដឹងចាស់ទៀតណាបណ្ដឹងចាស់ឥឡូវបណ្ដឹងចាស់យើងស្ដាប់ទៅទៀត បាទជួបគ្នាដល់ស្អែកចឹងចឹងថ្វាយគុំលាព្រះអង្គទាំងអស់អង្គណាបាទស្អែកទៅវត្តហើយឯងស្អែកទៅវត្តកណាហ្នឹងហើយបានចង្ហាន់អីទៅវត្តមិនតាន់ដឹងនៅឡើយទេប៉ុន្តែព្រះអង្គសវណ្ណបញ្ញោបាទព្រះអង្គសវណ្ណបញ្ញោថាមានព្រះអង្គមានគេចង្ហាន់គេយកទៅវត្តលោកសទ្ធិសំណាងអូសំណាងយើ